ជាធម្មខ្ញុំកណ្ណាសូនមកស្ការក្រៅថ្វាយបង្គំចំពោះព្រះគុណចាស់ប្រធារានធិរៈគ្រប់ព្រះអង្គដល់សេចក្តីគោរពជ្រះថ្លាហើយនឹងសូមចម្រើនពរលោកនាងកញ្ញាញញុំពិតបរិស័ទទាំងអស់ដែលកំពុងតែទស្សនាការឡាយផ្ទាល់ផ្សាយចេញពីមជ្ឈមណ្ឌលលោកធរកម្ពុជាក្រមវត្តរតនារាមទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីជាទីរាប់អានថ្ងៃនេះគឺ900ខែស្រាប់ឆ្នាំឆ្លូវត្រីស័កពុរសករាជ2565ត្រូវនៅថ្ងៃទី1ខែខែកញ្ញាឆ្នាំ2000 21សូមស្វាគមន៍ប្រិយមិត្តញាតិញោមពុទ្ធបរិស័ទទាំងអស់ដែលកំពុងទទួលសាសនាមកចូលក្នុងកម្មវិធីពិភាក្សាឬក៏ជួបជាមួយនឹងយុវជន របស់ខ្មែរក្រមរបស់យើងកំពុងតែតាំងទីលំនៅនៅខាងដែនដីកម្ពុជាក្រមដូច្នេះយើង បានផ្ដោតអារម្មណ៍ទៅលើព័ត៌មាន COVID-19 ដែលកំពុងតែផ្ទុះខ្លាំងនៅក្នុងដែនដីកម្ពុជាក្រមហើយកំពុងតែរងគ្រោះនៅការអត់អត់នៅការអាហារូបត្ថម្ភហើយនឹងខ្វះខាត កន្លែងស្នាក់នៅហើយនឹងមានការឆ្លងរាលដាលរោគនឹងខ្លាំងឡើងខ្លាំងឡើងដូច្នេះយើងក៏មិនអាចឈរមើលបានក៏យើងមានការចាប់អារម្មណ៍ទៅលើកម្មវិធីនេះដើម្បីជួបយុវជនរបស់យើងឲ្យដឹងព័ត៌មានខ្លះៗអំពីស្ថានភាព ដែលមាននៅក្នុងនៅខាងដែនដីកម្ពុជាក្ររបស់យើងឡើយដំបូងឡើយយើងសូមស្វាគមន៍ប្រិយមិត្តអស់មកជួបជាមួយនឹងវាគ្មិនរបស់យើងគឺទីមួយសូមស្វាគមន៍ស្វាគមន៍គុណចាស់អឺ សំរិនដែលជាប្រសំគង់នៅខាងខេត្តប្រតពាំងអសូរផៃគុំហើយនៅសូមស្វាគមន៍អត់ថាស្វាគមន៍លោកថៃគឿងដែលជាយុវជននៅតាំងទីលំនៅនៅខាងព្រេនគរជាទីរាប់អានហើយនៅសូមស្វាគមន៍លោកតោវាងជឿងដែលជាយុវជននៅខាងតំបន់ព្រះតពាំងខេត្តប្រតិភពរបស់យើងផងដែរឥឡូវសូមស្វាគមន៍ភ្ញៀវថ្មីរបស់យើងមិនដែលចូលមកដល់ទេគឺចៅសារ៉ាត់ដែលនៅខាងតំបន់ដំ បាត់ហើយអឺបិទយើងកណាបិទយើងយើងនៅក្នុងតំបន់បិទយើង ខ្មែរយើងហៅអីបិទយើងបិទយើងជាខែកាត់ចាច់ទួលតមុខហ្នឹងទួលតមុខអូខេទួលតមុខហ្នឹងហើយឥឡូវយើងបានដាក់នៅក្នុងប្រធានបទរបស់យើងគឺគាត់ថាជជែកគ្នារឿង COVID-19 ហើយនឹងស្ថានភាព COVID-19 កំពុងតែវៃលុកហើយឬក៏ឆ្លងរាលដាលខ្លាំងហើយ ប្រជាពលរដ្ឋខ្មែរក្រមយើងកំពុងតែរងគ្រោះហើយខ្វះខាត នៅអាហារូបត្ថម្ភកន្លែងរស់នៅ ខ្វះពីដេញទីណាត់ទីណៃតាំងពីការមិនអោយនៅផ្ទះគេខ្វះថ្លៃផ្ទះថ្លៃថ្លៃទឹកថ្លៃភ្លើងអីហ្នឹងគឺថាមានការរងគ្រោះខ្លាំងណាស់អញ្ចឹងខ្ញុំប្រកាសអាត្មាភាពសូមប្រគល់បងប្អូនគឿងដើម្បីរាយការណ៍ជាដំបូង ថាតើស្ថានភាពនៅកន្លែងបងប្អូនហ្នឹងសពថ្ងៃមានការ ទុកលំបាកយ៉ាងណាខ្លះសូមមេត្តារាយការណ៍ដូចតទៅសូមអញ្ជើញបងប្អូនថៃគឿងបាទបាទជាបងសូមគ្រប់នឹងសូមថ្វាយបង្គំលោកគ្រូនឹងសូមជម្រាបសួរដល់បងប្អូនរបស់យើងទាំងអស់ជាពិសេសសូមជម្រាបសួរដល់អឺលោកគ្រូហើយនិងបងប្អូនយើងនៅក្នុងយុទ្ធមនេះបាទអឺបាទដេកតាចងៃគ្រប់ខ្ញុំកណាផ្តល់អឺសកម្មភាពនៅទីក្រុងពេញកកនៅទីក្រុងពេញកកហ្នឹង ចាប់ពីដើមពីថ្ងៃទី20 23 23ខែ8ហ្នឹងគឺការរៀបដាហ្នឹងវាធ្ងន់ទៅធ្ងន់ទៅពីប្រុសមួយថ្ងៃបើនិយាយបើនិយាយទៅដោយឡែកទីក្រុងព្រៃនគរគឺមួយថ្ងៃនឹង4000ជាង15000ជាង4000ជាង15000ជាងដូច្នេះចាប់ពេលថ្ងៃទី23ខែ8រហូតដល់ថ្ងៃ1ខែ9នេះគឺមិនតាន់បានស្រស់ស្ដាប់ទេ គឺមានករណីចុះទៅឆ្លងបន្តបន្តបន្តមិនមិនបន្តទោសអឺទោសបើយហើយរឿងដែលការជីវភាពការគ្រឿងស្បៀងអាហារទៀតគឺកម្មករខ្មែរក្រមឲ្យយើងរងថ្ងៃនេះនៅរំបន់អឺខេតនានានាដែលជាប់នៅលើព្រៃនគរដូចមានច្រើនណាស់មានច្រើនខ្លះខ្លះទៅមានណាកូនងាផង ហើយនឹងបើនិយាយរួមមកទៀតពីប្រុសរដូវកូវីដបន្ទុះម្ដងនឹងនឹងគឺវាវាចំនឹងក្មេងគេកំពុងអវ៉ាកោអឺដូច្នេះម៉ែអូគាត់នឹងគាត់ឡើងមកធ្វើការនៅព្រេងកោនៅព្រេងកោដូចជានៅតំបន់ខេត្តដូចជានៅអាមិនយើងដងណាយក្តីឬមួយឡុងអាងចឹងហើយដល់រួចទៅអារដូវកាវ៉ាកងហ្នឹងអឺគាត់នឹងគាត់អោយយាយតាគាត់នឹងនាំពូនយើងនឹងឡើងមកលេងហ្នឹងម៉ែអូននៅព្រេងកោដូច្នេះ យកមកលេងទៅវាប៉ះចំលើរដូវទូកូវីដហ្នឹងដូច្នេះជាប់លើកន្លែងនេះបងជាប់កូនជាប់ទាំងកូនជាប់ទាំងតាជាប់ទាំងយាយតាគាត់ទៅកន្លែងហ្នឹងគឺជាប់ធ្ងន់មែនដូច្នេះទៅទៅដល់ពេលទូកូវីដហ្នឹងគាត់ជាប់យ៉ាងទៀតដោយការស្បៀងអាហារខ្វះជីវភាពខ្វះបងគឺនេះថាពីប្រុសអាគាត់នាំចោលហ្នឹងគឺមណាក់មណាក់គាត់នាំចោលហ្នឹងលើងហោហ្នឹងសិត4 5ចោលសិតពី4ចោល4 5ចោលដូច្នេះមានការណាត់ដែរអាណត្តិដល់ពុកគាត់ខ្លះដែរពីព្រោះអឺ ខំនាំចោលលើជប់ជុំម៉ែអូនទៅខាងលើនេះឥឡូវទៅគូវាឆប់តាំងដាច់មានតំបន់ដែលខ្ញុំសួរនោះមានខ្លះ3ខែហើយដូច្នេះបើនិយាយរួម13ខែបើចៅខ្លះ6ចៅខ្លះ4ចៅខ្លះ5ហ្នឹងបើយើងនិយាយជាការហូបចុកហ្នឹងគឺមិនមែនតិចការហូបចុកច្រើនណាដូច្នេះរឿងករឿងបោះហូបចុកផ្លែប្លុកសាច់ហ្នឹងគឺច្រើនដូច្នេះបើនិយាយទៀតគាត់ពួកគាត់ហ្នឹងគឺដាច់ស្បៀងអាហារនៅត្រង់កន្លែងហ្នឹង ហើយនៅព្រែកនគរហ្នឹងគេបាត់បើនិយាយរួមមកគេបាត់តាមច្បាប់រដូវកូវីដ16ហ្នឹងតាំងពីថ្ងៃទី30បាទ31ខែ5ណាអានឹងនឹងនៅព្រែកកោនៅលេខព្រែកកោអឺដល់ពេលអញ្ចឹងទៅរោងចក្រទៅគេបាត់អស់ហើយព្រមការដំណើរការដូចជា អាជីវកម្មលុកដូរឬមួយថាគាត់ធ្វើសំណងអីចឹងមានការឈប់ទាំងអស់អឺគាត់ដល់ពេលគាត់កម្មករអីគេហៅថាកម្មករសាធារណៈហ្នឹងគេថាធ្វើលុកដូរហើយនឹងធ្វើសំណងធ្វើអីហ្នឹងគឺគេគាត់ឈប់ចឹងគេឲ្យឈប់ចឹងគាត់មានបានប្រាក់ខែពេលណាមកជំនួយមកខ្លះដូចតែមានទេបើសិនបងប្អូនគាត់ធ្វើការនៅរោងចក្រខ្លះរោងរោងចក្រទៅក្នុងក្នុងក្នុងនោះមានបានប្រាក់ខែ50% 50%ក្នុងក្នុងមួយខែបើខ្លះទីខ្លះក្រុមចាក់ខ្លះមានរោងចក្រខ្លះក៏មានអានឹងយើងនិយាយឲ្យចំមករោងចក្រខ្លះមានរោងចក្រខ្លះក៏មានដូច្នេះបើយើងមើលគិតទៅបើតាំងពីឆ្នាំអាយខែខែពីប្រ31ខែ5យើងទៅខែ6ទៅខែ6មកខែខែ7ទៀត2ខែ8ទៀត3ខែចប់3ខែមក3ខែនេះគឺកម្មករខ្មែរក្រុមយើងនោះគឺតឹងមែនតើហើយយ៉ាប់នៅរឿងការអឺស្បៀងអាហារនឹងគឺយ៉ាប់មែនតើ អឺដល់ពេលពីមុនហ្នឹងមានចេញបានចេញទិញខ្លះបើសិនបើគាត់បានចេញទិញខ្លះហ្នឹងបើគាត់មានលុយក៏អត់មិនអាចមានលុយទិញដែរហើយដល់ពេលក្រោយមកទៀតហ្នឹងថ្ងៃទី20 23ហ្នឹងគឺគេមិនឲ្យចេញក្រៅសោះអានឹងមិនបានចេញក្រៅហើយជាការឧបត្ថម្ភពេលមនុស្សតទៀតដូចជំរំខ្លះមានជំរំខ្លះដូចអត់មានមានជំរំខ្លះអត់មានអឺដែលខ្ញុំកណ្ដាលតាមដានហ្នឹងបងប្អូននៅព្រេងផងហ្នឹងខ្លះក៏គាត់ធប់មីច្រើនពាក់ច្រើនឡាក់គាត់ធប់មីហើយឥឡូវហ្នឹងបន្ទូលនៅរឿងថាមីហ្នឹងគេមានខ្លែងខ្លាចទៀត មានប្រដល់រឿងរដូវរដូវកូវីដហ្នឹងរដូវកូវីដហ្នឹងមកកំពុងមកតឹងកំពុងមកយ៉ាប់យើងនៅរឿងការស្បៀងអាហារហ្នឹងបងប្អូនយើងបានតាមនេះបញ្ចប់ហ្នឹងគាត់នឹងអអសឹងស្លាប់ហើយឥឡូវហ្នឹងបន្ទួរឿងការរឿងតែថាមានខ្លែងខ្លាយមានមានអឺមានបិទសម្លេងយើងខ្លាយបិទសម្លេងអើ ឲ្យលើដូច្នេះបងប្អូនយើងមានការភ័យខ្លាចក្នុងកន្លែងទៀតហើយបងរងថ្ងៃហ្នឹងបើដូចជំនួយដូចថាដូចជើងខាងជំនួយហ្នឹងដូចខ្ញុំកណ្ដាលខាងជំនួយហ្នឹងតង់មីហេងកមីហេងកអញ្ចឹងដូច្នេះអឺរឿងមីអញ្ចឹងទៀតជើងវាពិបាកទៀតណាឥឡូវហ្នឹងការជំនួយថ្មីមកវិញជំនួយគឺជំនួយទាំងអង្គហើយនឹងជូនលុយបានកាត់ខ្លះបើយើងមានខ្លះយើងជូនលុយកាត់ខ្លះឲ្យគាត់ទិញត្រីសាច់ជាមួយបន្លែបាទ ហ្នឹងហើយហើយមធ្យោបាយមធ្យោបាយដែលបងអូនបានជំនួយពីសប្បុរសជនហ្នឹងបងអូនបានចាត់ចែងរបៀបណាដើម្បីឲ្យដល់ដៃពួកគាត់អឺចាត់ចែងបាទដល់លោកគ្រូថាចាត់ចែងហ្នឹងគឺយើងមួយជំរំដូចថាក្នុងមួយជំរំហ្នឹងមាន30គ្រួសារឬ20គ្រួសារដូច្នេះយើងនឹងឲ្យឲ្យគាត់នឹងតំណាងក្នុងមួយជំរំក្នុងមួយរូបមានតំណាងតក្នុងមួយជំរំ30គ្រួសារនឹងយកតែមួយរូបគាត់តំណាងក្នុងនោះ ដូច្នេះយើងតាក់ទងទៅគាត់នឹងអ្នកតំណាងនឹងយើងសួរឲ្យច្បាស់ហើយនឹងយើងសួរសាកមើលកណ្ដុងនោះអ្នកណាដែលជាប់យកពូនមួយលេងនឹងជាប់ក្លែងនឹងខ្លះហើយនឹងអ្នកណាដែលមានពូនងាយនឹងក្លែងនឹងកាដូច្នេះយើងជួយតាមការជីវភាពរបស់ពួកគាត់អឺជួយនឹងដូចថាយើងវេលុយគាត់ក៏វេលុយតែដូចថាជំរុំនោះយើងថាអង្គមកគីឡូនឹងប្រមាណដល់5គីឡូក្នុងមកគ្រួសារនឹង5គីឡូនឹងចូលចេញលុយប្រមាណហើយមីនឹងមកកេះនឹងត្រូវលុយចំនួនប្រមាណ ដូច្នេះយើងសរុបលុយហើយទាំងអស់ហ្នឹងមិនយើងវាលុយហ្នឹងទៅតាមបែងមកគេបែងរបស់យើងហ្នឹងយើងវាទៅតាមបែងមកគេដើម្បីឲ្យគេចេញទៅដល់គេចេញទៅដល់ហ្នឹងគេគេធ្វើគេទិញណាគេទិញហ្នឹងត្រប់ហ្នឹងដល់គេទិញនេះថាអង្គរឬមួយមីអញ្ចឹងគេទិញឲ្យគ្រប់គ្រប់គ្រួសារនៅក្នុងនោះនេះថាក្នុងមកទុកបានអង្គរ5គីឡូមីមួយកែហើយហ្នឹងមានខ្លះមានលុយខ្លះទៅ300ពីប្រហែល300ហ្នឹងវាពីណាក់ប្តីប្រព័ន្ធដាក់ប្រព័ន្ធឲ្យកូនកូនដូចថាកូនហ្នឹងហើយអាយុ10ឆ្នាំ ជាមួយ8ឆ្នាំអញ្ចឹងហើយបើថាកូនទៅបិទលេខបានប្រហែលខែ4 5ខែឬមួយមួយឆ្នាំអញ្ចឹងបានលុយ500ពាន់ហើយនៅមកជំរុំអញ្ចឹងយើងនឹងឲ្យថែមលុយឲ្យគាត់នឹងឲ្យគាត់ទិញឆ្នាំដូចថាឆ្នាំគ្រុនប្រដាសាយឬមួយឆ្នាំជើក្បាលឆ្នាំអីចឹងយើងទិញដាក់មកកន្លែងអញ្ចឹងដល់ដូចថាគាត់មានអឺឈើអីចែងចោចអញ្ចឹងគាត់មានឆ្នាំរៀបនៅក្នុងទាំងអស់គ្នាអានឹងការដែលជំនួយទៅកន្លែងនោះគឺមកជំរុំយើងយកធម្មតាដែលគេតំណាងឲ្យគាត់យើងជួយបានពីព្រោះ ខ្ញុំកណានៅប្រេងក្រនឹងក៏មិនបានចេញទៅឆ្នាំមួយឆ្នាំដែរមានទៅវាលុយទៅតាមឲ្យគេចេញទៅជួយទិញឲ្យទៀតបាទហើយមានបានតាមដានអ្នកដែលយើងផ្ញើលុយទៅនឹងក៏បានចែកដល់ដៃគ្រប់គ្នាដែរបងណាបាទបាទហ្នឹងហើយលោកគ្រូចែកដល់ដៃគ្រប់គ្នាពីព្រោះយើងណាផ្ញើលុយត្រូវហ្នឹងហើយយើងសួរពីព្រោះក្នុងមួយជំរំឧទាហរណ៍នេះតាមមួយជំរំ10គ្រួសារអញ្ចឹងទៅ ក្នុង10ទូរស័ព្ទនោះហ្នឹងខ្ញុំកណាសុំលេខទូរស័ព្ទទំ4ណាខ្ញុំ15ណាក់នៅក្នុងនោះយើងប្រាប់ប្រាប់យើងសួរមើលមានកន្លែងនោះមានកូនងាកូននេះចឹងយើងជំនួយហើយយើងប្រាប់មនុស្សហើយទៀតប្រាប់ពួកគាត់មនុស្សហើយដូច្នេះប្រាប់ថានឹងឲ្យបងឲ្យទូរស័ព្ទនឹងប៉ុណ្ណឹងអានឹងអានឹងចឹងហើយដល់រួចទៅដល់អ្នកដំណាងគេយកទៅចែកចាយឲ្យហ្នឹងឲ្យគេធ្វើពីបើយើងពីព្រោះខ្ញុំកណាបាននិយាយថាលុយនេះគឺជាលុយបងប្រវរណាបងប្អូនសំរសតនៅខាងប្រទេសក្រៅដូច្នេះលុយនេះវាពីបេតំណណោះ អឺមានលោកគ្រូលោកយាយតានៅខាងប្រទេសក្រៅគាត់ប្រវត្តិណាខាងនោះហើយគាត់គាត់ពេលមកអុយយ៉ាខ្ញុំខាងនឹងហើយដល់ពេលខ្ញុំខាងនឹងបានទទួលហើយខ្ញុំនឹងវេទរគាត់អ្នកតំណាងនោះដូច្នេះលុយពីវេតំណហើយចង់បញ្ជាក់ច្បាស់ថាគាត់នឹងចែកចាយនឹងសុខអុយគាត់នឹងមានមានគ្លីបធ្វើគ្លីបអុយច្បាស់ហើយមានរូបថតអុយច្បាស់ថា10គ្រួសារមាន10គ្រួសារ20គ្រួសារឲ្យមាន20គ្រួសារដូច្នេះដើម្បីយើងថ្លែងអំណរគុណដែល ទឹកចាត់ដែលបងប្អូនយាយតាលោកគ្រូវត្តនៅខាងខាងប្រទេសក្រៅអញ្ចឹងហ្នឹងហើយមិនដល់ពេលចែកឲ្យអញ្ចឹងយើងខលទៅសួរមួយសារទៀតខលទៅសួរមួយសារទៀតខលទៅសួរថាហ្នឹងហើយតែមិនមានបានទទួលអំណោយទេទទួលបានអីខ្លះបានអីខ្លះអញ្ចឹងហើយគាត់ឆ្លើយដូចជាយើងចាត់ការចាត់ចែងនេះវាអត់ខុសវាអត់ខុសនៅកន្លែងដែលយើងចាត់ចែងគ្រូបាទហ្នឹងហើយអឺស្មាក៏មានការទុកចិត្តពីព្រោះមិនមិនមានការសង្ស័យអីទេពីព្រោះស្ថានភាពបែបនេះ សង្ឃឹមលើយុវជនហ្នឹងមានការចាត់ចែងដោយ សុក្រិតថាយើងសង្ឃឹមលើអញ្ចឹងពីព្រោះយុវជនរបស់យើងយើងមានជំនឿលើគាត់ពីព្រោះគាត់បានធ្វើការដើម្បីបម្រើប្រជាពលរដ្ឋរបស់យើងហើយសូមមេត្តាញាតិញោមជាសាប្រជនក៏មានអារម្មណ៍គិតថាអូបងប្អូននឹងចាត់ចែងមិនបានដូចបំណងអីក៏មានការសង្ស័យចំណែកអាត្មាហ្នឹងក្នុងនាមជាអ្នកធ្វើហ្នឹងក៏មិនមានសង្ស័យថា ពីព្រោះគ្នានៅប្រឈមមុខជាមួយនឹងស្ថានភាពខ្វះខាតផងហើយជួយបានប៉ុណ្ណឹងគឺថាជារឿងមួយល្អណាស់ដូច្នេះសូមមេត្តាសប្បុរសជនមកជួយបន្តថែមទៀតក្នុងការជួយឧបត្ថម្ភគ្រប់គ្រងចែកអំណោយឬក៏ចែកទានដល់ប្រជាពលរដ្ឋរបស់យើងដូច្នេះសូមអរគុណដល់បងប្អូនគ្រឿងដែលបានរៀបរាប់ក្បោះក្បាយទៅរឿងហ្នឹងឥឡូវមកជួបជាមួយនឹងបងអូននៅខាងចៅចៅសារ៉ាត់នេះនៅខាងប៊ុនយើងគេហៅថាទួតមោក ដូច្នេះសូមប្អូនបើកក្បាលមីក្រូឲ្យសូមរាយការណ៍ដល់បើរៀបលឺណាបងប្អូនសាក់មើលណាលឺលឺណាលឺអូខេអញ្ចឹងបងប្អូននៅខាងតំបន់បងប្អូននឹងរស់នៅនឹងមានការខ្វះខាតយ៉ាងណាសូមបងប្អូនរាយការណ៍បន្តតើយើងក្រោយដាក់ដាក់កាមេរ៉ាផ្ដេកបានទេណាអូខេអញ្ចឹងការសម្រាប់ជិះចាណាជាដំបងសូមគោរពនមស្ការព្រះគ្រូម្ចាស់ទាំងពីរព្រះអង្គហើយនឹងសូមគោរពបងប្អូនយើងទាំងអស់នៅក្នុង ការផ្សាយផ្ទាល់នេះហើយក៏សូមធ្វើការរាប់អានសុខសទុកបងប្អូន ខ្មែរយើងទាំងអស់ដែលកំពុងតាមដាននឹងទស្សនាចំពោះខ្ញុំបាទចៅសារ៉ាត់ដែលបច្ចុប្បន្នគឺកំពុងរស់នៅខាងបន្ទាយយើងហៅទទួលតមើកទៅជាខេត្តមួយដែលកាត់ញែកចាញ់អំពីគ្នាមកអញ្ចឹងណាយើងយើងនិយមនិយមឲ្យតែឈ្មោះថាទួលតមកអញ្ចឹងនៅកន្លែងខ្ញុំកណាខ្ញុំបាទនេះគឺបច្ចុប្បន្នស្ថានភាពគឺកំពុង វឹកវរខ្លាំងដោយសារនៅក្នុងតំបន់ក្រហមជាតំបន់ដែលជំងឺនេះកំពុងរាតត្បាតខ្លាំងមែនទែនក្នុងរយៈពេលមួយសប្តាហ៍នេះគឺជំងឺកំណើនកើនក្នុងមួយថ្ងៃរហូតដល់6000នាក់ឆ្លងហើយគិតមកដល់ពីថ្ងៃម្សិលមិញថ្ងៃម្សិលមិញថ្ងៃ31ហ្នឹងគឺកំណើននៃការឆ្លងនេះបានកាត់បន្ថយបាននៅសល់តែ4000ជាងតែអញ្ចឹងបន្ថយចុះបាននៅសល់4000គឺកាត់បន្ថយបាន2000 ដោយសារនៅតំបន់កន្លែងខ្ញុំកណានេះគឺគេកំពុងជំរើសគេធ្វើតេស្តជំរើសអឺជំរើសអ្នកដែលកំពុងឆ្លងជំងឺនេះឲ្យដកចាញ់អំពីតំបន់ក្រហមហ្នឹងទៅដាក់ឲ្យคล้ายទៅជាតំបន់ខៀវអញ្ចឹងនៅភូមិនៅកន្លែងដែលខ្ញុំកណាដែលកំពុងរស់នៅនេះគឺជាតំបន់ដែលក្រហមហើយជំងឺនេះកំពុងរាតត្បាតខ្លាំងមែនទែនមួយទៀតស្ថានភាពនៃការទុកលំបាកនៅទីនេះ គឺជាពិសេសគឺបងប្អូនកម្មករកម្មការនីខ្មែរយើងចង់និយាយគឺនិយាយកន្លែងដែលការធ្វើតេស្តពួកគាត់ទៅធ្វើតេស្តឧទាហរណ៍តែនៅក្នុងបន្ទប់ហ្នឹងឆ្លងតែម្នាក់ទេមិនទេអ្នកមិនឆ្លងក៏យកទៅធ្វើចាត់តាឡៃស័កទាំងអស់នេះជាកន្លែងដែលខ្ញុំបានឃើញផ្ទាល់ហើយក៏មានអ្នកស្គាល់គាត់បាទទេទេមកប្រាប់ហើយក៏ឆាតមកប្រាប់ថាគ្រូឯងខ្ញុំអឺ នៅបន្ទប់ជាមួយគេនៅចិត្តហ្នឹងគ្រាន់តែថានៅក្នុងនឹងប្រហែលជា10បន្ទប់ហើយគេឆ្លងតែម្នាក់ក៏គេយកខ្ញុំទៅធ្វើចាត់តែលៃសាក់ដែរនេះជាការព្រួយបារម្ភមួយដែលបងប្អូនខ្មែរកម្ពុជាក្រមយើងកំពុងចង់កាត់បងប្អូនត្រង់ចំណុចហ្នឹងថាគេធ្វើតេស្តថាដឹងថាយើងអត់មានមេរោគប៉ុន្តែនៅបខំយើងដើម្បីឲ្យយើងទៅធ្វើចាត់តាលេខសាក់ដែរហ្នឹងហើយកណាអឺតំបន់នេះគឺកណាជួបផ្ទាល់យើងឧទាហរណ៍ថានៅ ក្នុងប្រមាណ10បន្ទប់ មានតែមួយបន្ទប់តែម្នាក់ឆ្លងគេយកយើងអ្នកដែលយើងធ្វើតេស្តមិនមិនឆ្លងហ្នឹងក៏យកទៅធ្វើចាត់តាឡៃសាក់ដែរនេះជារឿងដែលគួរឲ្យព្រួយបារម្ភមែនទែនកណាដែលតំបន់ខ្ញុំកណាកំពុងរស់នៅនេះចឹងហើយមើលឃើញថាពួកគាត់ហ្នឹងសម្បូរតែខ្មែរយើងឬក៏សម្បូរមានសម្បូរតែយួនដែរឬយ៉ាងណាអឺភាគច្រើនតំបន់នៅខាងតឹងអៀងនៅខាងវិនយើងនេះជាតំបន់ដែលសេដ្ឋកិច្ច កម្ពុជាអញ្ចឹងផ្នែកខាងកម្មករកម្មការនៃរោងចក្រភិជាច្រើនគឺខ្មែរយើងនៅខាងពីព្រះតាពាំងឃ្លាំងមាត់ជ្រូកនិយាយរួមទៅទៅទាំងខេត្តច្រើនដែលសម្រុកគ្នាមកធ្វើជាកម្មករកម្មការនៃនៅទីនេះច្រើនហើយការទៅធ្វើចាត់តាឡៃស័កហ្នឹងភាគច្រើនក៏ជាខ្មែរដែរហើយប្រហែលរយៈមុននោះខ្ញុំបានក៏បានទទួលបានព័ត៌មានមួយនៅខាងគូជីអឺដោយឡែកឃើញនៅតំបន់នោះគឺកំពុងជួបទុកលំបាកយ៉ាងខ្លាំងគឺដោយ ទៅធ្វើចាត់តាឡៃស័កឲ្យមកវិញគេមិនជូនយើងមកទេគេឲ្យយើងមកដើររហូតឲ្យមកដើររហូតគេគេធ្វើគ្រប់5ដល់10ថ្ងៃឲ្យគេមិនដឹកដល់ពេលគេយកយើងទៅនេះគេដឹកយើងទៅដល់ពេលមកវិញហ្នឹងគេឲ្យយើងដើរហើយដើរមកដល់កន្លែងហ្នឹងគេបិទមិនឲ្យយើងចាញ់ទៅណាទាំងអាកាសទាំងទឹកដូរហូបចុកចំណៃត្រីសាច់អីគេគេមិនចែកឲ្យទៀតនេះជារឿងពិតដែលប្រហែលថ្ងៃមុននេះខ្ញុំបាទខ្ញុំកណាហ្នឹងបានខលទៅសួរហ្នឹងគឺត្រូវជាសាច់ជាតិរបស់ខ្ញុំកណាហើយ ចំពោះអ្នកដែលគេឆ្លងធ្វើតេស្តហើយអឺវិជ្ជមានដែលគេនៅខាងក្រៅគឺគេមិនយកទៅធ្វើចាត់តាឡៃស័កទេគេឲ្យធ្វើចាត់តាឡៃស័ករៀងដោយឡែកនៅតែផ្ទះរបស់យើងទៅពេលចំណែកបងប្អូនកម្មករកម្មការរនីខ្មែរយើងទូទៅទាំងអស់នៅក្នុងនោះ74បន្ទប់តែឆ្លងតែម្នាក់នេះយកទៅទាំងអស់តែម្ដងគ្មានសល់ម្នាក់ណាបិទបន្ទប់ចោលយកទៅទាំងអស់ធ្វើចាត់តាឡៃស័កនៅកន្លែងគេរួមនឹងគឺមិនអាចតតវ៉ាបានទេអញ្ចឹងអឺនិយាយរួម ភាគច្រើនកណាដឹងស្រាប់ហើយយើងបើតវ៉ាពួកគាត់និយាយរួមគេគិតថាតវ៉ាមិនដឹងតវ៉ារបៀបណាហើយគេជំរុញឲ្យយើងទៅហើយគេអូសយើងយកទៅហើយក៏សុខចិត្តទៅធ្វើចាត់តាលេខសាក់ជាមួយគេតែម្ដងទៅហើយអ្វីដែលពួកគាត់អស់សង្ឃឹមហ្នឹងពេលដែលចាញ់មកវិញហើយនេះគឺគ្មានបានអីហូបនៅក្នុងហ្នឹងគឺមានរបស់ហូបគ្រប់គ្រាន់គ្រាន់នឹងរូបគ្រាន់បើដល់ពេលចាញ់មកវិញបាទគឺគ្មានអ្វីហូបទៅវិញដោយសារគ្មានជំនួយហើយការចែកក៏មិនបានស្មើភាពដល់គ្នានឹងគ្នា អញ្ចឹងជារឿងមួយលំបាកហើយជារឿងមួយដែលព្រួយបារម្ភពួកគាត់ដែលខ្ញុំបាទបាននឹងខលទៅសួរហើយបានសន្ទនាគ្នាជាមួយពួកគាត់ណាបាទហើយនិយាយរឿងដែលថាពេលដែលបងឯងបានឃើញស្ថានភាពចឹងតើគេមិនអោយចូលផ្ទះផងហើយយើងគិតធ្វើម៉េចថាដើម្បីជួយគាត់បានទេមើលទៅធ្វើយ៉ាងណាដើម្បីជួយតាក់ទងគាត់ជួយគាត់បានទេអត់បានទេតាមើល និយាយរួមរឿងនេះខ្ញុំកណាក៏បានវិភាសាជាមួយបងថាត់កើងដែរហើយហើយក៏បានសំណេះសំណាលតាក់ទងសួរគាត់ដែរទី1នៅតំបន់នោះគេបិទទាំងអស់គេបិទទាំងអស់ទៅបីយើងផ្ញើជំនួយទៅក៏មិនអាចជួយតាមគាត់តាមបែបណាមានតែអូជួយផ្នែកខាងថវិកាបើជួយថវិកាក៏គាត់មិនអាចយកទៅទិញយីវ៉ៃឲ្យបានបានអត់មានប្រយោជន៍ត្រង់កន្លែងកណាហ្នឹងឯងគេបិទទាំងអស់លេងតែម្ដងនៅតំបន់ហ្នឹង ហើយឲ្យតែតំបន់ណាក្នុងបន្ទប់នឹងមានខ្មែរគឺគេយកទៅធ្វើចាត់តាលឲ្យសាក់អស់នេះជារឿងចម្លែកបើថាដែលមានជនជាតិយួននៅច្រើនគេមិនយកទៅធ្វើចាត់តាលឲ្យសាក់ទៅពេលដោយឡែកខ្មែរយើងនៅតំបន់នោះគេយកទៅធ្វើចាត់តាលឲ្យសាក់ទាំងអស់ហើយចំណែកនៅកន្លែងខ្ញុំកណានេះគឺបច្ចុប្បន្នគេកំពុងធ្វើតេស្តជំរើស3ថ្ងៃគេធ្វើតេស្តម្ដងជួនកាលមួយថ្ងៃធ្វើតេស្តម្ដងឥឡូវជំនួសនេះគេរុកទាំងទាំងសឹងបែកហើយនេះដោយសារគេចង់កែតម្រូវតំបន់ដែលក្រហមដែល កូវីដរាតត្បាតឆ្លងខ្លាំងនេះឲ្យទៅជាតំបន់ខៀវវិញនេះគេកំពុងជំរើសប៉ុន្តែគេនៅតែជំរើសយើង3ថ្ងៃគេមកធ្វើតេស្តម្ដង3ថ្ងៃធ្វើតេស្តម្ដងប៉ុន្តែអាយើងមិនឆ្លងហ្នឹងក៏គេអាចអាចអាចភ័យខ្លាចតែឆ្លងហ្នឹងឯការទៅធ្វើតេស្តហ្នឹងมันអាចมันអាចរក្សាកម្រិតបានដូចដែលយើងគិតទេព្រោះអីទី1ការបដូរស្រោមដៃមិនសូវមានអនាម័យ ហើយរក្សាកម្រិតមិនបានឆ្ងាយបន្ថែមទៀតត្រង់ដែលថាទៅធ្វើចតាលេខសានៅតំបន់គេរស់នៅនោះតើវាមានផាសុខភាពយ៉ាងម៉េចដែរកន្លែងហ្នឹងរស់នៅនោះមិនដែរដោយបានស៊ើបសួរដំណឹងពីបងប្អូនមកគឺឃើញថាទៅដល់នឹងគេមិនបានមើលថែសុខភាពយើងទេហើយក៏មិនបានចាក់ថ្នាំមិនបានឲ្យថ្នាំយើងលេបដែរគេគ្រាន់តែឲ្យបាយមួយថ្ងៃ3ពេលយើងហូបដើម្បីរស់នឹងដល់ពេលហើយចាញ់ពីនោះមកគឺហើយតែប៉ុណ្្នឹងអានឹងជាពុះការ ថែទាំសុខភាពដល់អ្នកដែលឆ្លងជំងឺហ្នឹងនឹងគឺគ្មានតែចំណែកអ្នកដែលមិនឆ្លងទៅនៅទីនោះក៏អាចទៅជាឆ្លងបានណាហើយបងអូនមានបានឃើញការរស់នៅរបស់គាត់នៅអ្នកឈឺនឹងមានបានស្លាប់ខាងខ្មែរក្រមយើងមានឃើញស្លាប់ដែរទេ នៅខាងតំបន់នោះគឺមួយរយៈមុនគឺមានស្លាប់ម្នាក់ពីរដែរហើយនៅខាងគូជីហ្នឹងហ្នឹងគឺពីពីមួយរយៈមុនប៉ុន្តែឥឡូវហ្នឹងគឺការសង្កេតមើលគឺមិនទាន់ឃើញថាមានបងប្អូនខ្មែរក្រមយើងស្លាប់ទៀតទេហើយតំបន់ខ្ញុំកណានៅនេះក៏មិនទាន់ឃើញដែរមួយរយៈហ្នឹងឃើញស្ងាត់ពីមួយរយៈមុនគឺមានស្លាប់ម្នាក់ពីរនាក់ណាអូខេអរគុណណាស់អឺហ្នឹងហើយអរគុណបងប្អូនដែលនៅខាងបញ្យើងហៅតួចំហោកហ្នឹង ឥឡូវមកជួបជាមួយនឹងប្អូនចាអ្នកប្អូនយើងខាយនៅតំបន់ហៅអីគេបើយើងខាយនៅតំបន់ណាដងណាយខ្លួនកណានៅដងណាយដងណាយសម័យហៅអីហៅវេលប្រាស់បាទវាប្រាស់អូអញ្ចឹងបងអូនរាយការណ៍មើលតើស្ថានភាពបងអូនបានចែកអំណោយនឹងឃើញប្រហោះនឹងហូរហែមកដែរមិនតែមាន មើលទៅចែកមិនគ្រប់មិនក្រាន់ទេមានប្រមាណក៏អត់គ្រប់ដែរប៉ុន្តែសំខាន់យើងបានចែកអំណោយឲ្យណាដែលណាខ្វះខាតនិយាយទៅខ្វះខាតដូចតែគ្នាប៉ុន្តែសំខាន់យើងជួយ សង្គ្រោះបានខ្លះយកខ្លះណាបងណាឥឡូវបានជួយមើលតំបន់ប្អូនមានការតាមតឹងយ៉ាងម៉េចខ្លះបាទជាបឋមគុណកណាសូមថ្លែងបង្គំគុណចាស់គ្រប់ព្រះអង្គហើយនឹងសូមជម្រាបសួរបងប្អូនយើងទាំងអស់គ្នាបាទអឺឡើងគុណនិយាយរួមមក គេបាត់កតុបចិត្ត3ខែ លោកអ៊ូហើយហើយខ្មែរនៅតំបន់ឧស្សាហកម្មស្រុកចាងបំនឹងច្រើនរាប់ពាន់នាក់លោកអ៊ូហើយជាកូនធ្វើកូនស្ទេទេតាមមិត្តភ័ក្តិដែលគេធ្វើការគ្រប់គ្រប់បណ្ដាគ្រប់គ្រងចាក់ហ្នឹងគេឲ្យដឹងថាប្រហែលជា ចាំង3000នាក់ហើយលោកអ៊ូហើយហើយកូនចៃកណ្ដោយកន្លងមកហ្នឹងប្រហែលជា4 500ចំណែកឯង4 500នាក់ឯងហើយឡៅ ហើយបកាដែលលោកអ៊ូហើយនិងសុបរាសធរក៏ញើមកហ្នឹងគាត់រៀបចំមកចែកទៅថ្ងៃស្អែកនេះបងអញ្ចឹងមើលទៅបានខ្លះទេមិនបានសម្បូរគ្រប់គ្នាទេហ៎បាទបាន ខ្លះតិចតួចហ្នឹងហើយបញ្ហាបងប្អូនទប់កាត់នៅទប់កាត់បិទបន្ទប់ហ្នឹងថាការបិទបន្ទប់នៅ ទីនេះបាក់កាត់ច្រើនហើយមិនបានទៅណាមកណាអញ្ចឹងហូបទីហូបស្មើហើយលុយលុយបន្ទប់គ្មានបង mình nuôi bông hay lệnh là tao kèm là giờ số để à, mình cắt mình thoại ơi ha sắp đi hội lệnh là tao cắt mình thoại ơi um, đi hội con lệnh là tao mình bớt một con ná đấy ừ chân này ờ, ờ, là này ấy cất mạch tâm đầy ông ok ណែយើងខែប៉ុណ្ណឹងចុះអរគុណយើងខែឡើយមកជួបមួយគុណចាស់ខាងសំរិនដូចខាងគុណចាស់នៅខាងព្រះតពាំងតើគុណចាស់មាន ការកើតឡើងយ៉ាងណាដែរក្នុងតំបន់គុណចាស់មានអីរេការទេទាំងអើជាបឋមសូមនមស្ការចំពោះគុណ3នៃប្រាថ្នាបានដោយគោរពនិងសូមអឺគោរពដល់ ប្រាគ្រូជាអ្នកសម្របសម្រួលអឺកម្មវិធី TKCCTV ដោយគោរពនិងសូមសួរសុខទុក្ខដល់វាគ្មិនទាំងអស់សិស្សយុវជនណាយុវជនអឺនៅតំបន់កណាហ្នឹងអឺនិយាយទៅมันតានតឹងទេនៅនេះមកខេតនៅនិគមកណាហ្នឹងវាមិនតានតឹងហ្នឹងនិយាយថានិគមកញ្ចងហ្នឹង មិនសូវមានការឆ្លងទេឆ្លងនឹងមណាពីអញ្ចឹងហើយកន្លែងខ្លះបើតាមពិតទៅតិចភូមិកណាហ្នឹងមានពីកាលខែខែ7ដើមខែ7ហ្នឹងខែកក្កដាហ្នឹងមានពីគ្រួសារហ្នឹងចូលខែសីហាដើមដើមខែសីហាខែ8អាមានពីគ្រួសារវៀតណាមទេហើយគេយកទៅពលាតហ្នឹងឥឡូវមកថាហើយ នឹងដោយអាស្រ័យឆ្លងដោយអាស្រ័យគូនកាត់ធ្វើប្រែតធ្វើប្រែតឲ្យម៉ូតូណំវាវាគ្រួសារហ្នឹងវៀតណាមនេះយួនណាអឺដល់ក្នុងភូមិស្រុកនោះវាមិនតានតឹងណាប៉ុន្តែគង់មានណាគេនេះវាអុយជាពិសេសថាចេញផិតពីតាស់ហ្នឹងអុយប្រាក់ម៉ាស់អាប្រាក់ម៉ាស់ដូច មានប្រសងយើងដែរនៅវត្តយើងគិតលោកខាងវត្តយើងគិតប្រាប់ដែរគាត់អោយម៉ាស់ហ្វ្រីដែរតាមប្រសងចេញចែវវត្តយើងអោយប្រាក់ម៉ាស់មិនមិនប្រាក់ម៉ាស់គេប្រាក់គេផាតអឺ40000 40000វៀតណាមដង40,000ណាយើងហៅថា40,000ណាបាទអានឹងគេណែនាំខាងសន្តិសុខក្នុងភូមិណាគេប្រាប់អញ្ចឹងណា ហើយកូនគេអនឡាញខ្លាំងថាតាមគ្រាន់ហ្នឹងគេឲ្យឲ្យអាម៉ាស់ហ្នឹងគេចែកឲ្យព្រាសម្រាប់ពីឋានៈមកជ្រាវអ៊ីវ៉ាន់អញ្ចឹងឃើញក៏មានប្រាប់មកគឺម្ចាស់គ្រាន់ហ្នឹងឲ្យផាក់អឺដល់ចំណែកក៏ក្នុងវត្តក្នុងភូមិហ្នឹងកាត់រដូវហ្នឹងដាកាត់មកធ្វើធ្វើធ្វើដាឲ្យវត្តកាត់មកធ្វើដាវត្តគ្រួសារកាត់មាននេះមកពី អានួយនឹងគេហាមប្រាមការជួបជុំរវាងទុំបីណាក់ឡើងដូច្នេះយើងដឹងស្រាប់ហើយប្រៃនៃញាតញោមក៏ធ្វើដាធ្វើអីហ្នឹងទុំតែយ៉ាងហោចក៏ទុំ20ណាក់ឡើងដែរនៅទៅសើជុំដុំគ្រួសារនេះដូច្នេះយកមកវត្តហើយណាមួយប្រសងគាត់លុកមិនសូវបាននេះទេណាមិនហាមនៅខ្មែរក្រមគឺ ការបិណ្ឌបាតជាការចាំបាច់ជាពិសេសរដូវរដូវរៀនហ្នឹងហើយឥឡូវក៏សម្រាប់ដែរសម្រាប់ដែរអូវេទីច្រើនពេកវាតានតឹងពេកហើយដូច្នេះនៅភូមិកណាហ្នឹងតើនៅចំណោះជើងវត្តហ្នឹងទៅមកភូមិទេទៅមកភូមិទេហើយដាច់ដុលែកបានន័យថាដាច់ដុលែកពិសេសត្រង់ថាបានឈប់ខ្នល់ជាតិទេប៉ុន្តែនូវែលបានន័យថាប្រដើមនូវែលឯង ហើយ350គ្រួសារទេខ្ញុំភូមិអឺជើងវត្តហ្នឹងហើយมันមានការរៀតបាតច្រើនដែរហើយទីភាសានៅបើធម្មតាប៉ុន្តែគេថាពេលមិនហ្នឹងគេគេពីខែមិនហ្នឹងគេនេះនៅស្រាលហ្នឹងទូភាសាធម្មតាទៅដល់មុខភាសាហ្នឹងគេគេត្រួតពិនិត្យដល់ ក្រោយនឹងគេឲ្យ3ថ្ងៃឡូគេឲ្យ3ថ្ងៃបានទូភាសាម្ដងអានេះគេមានអាកដាបញ្ជារបស់អានេះណាក់នេះគេហៅថាគណៈកម្មការភូមិណាខាងរដ្ឋខាងរដ្ឋបាលនឹងគេចែកឲ្យគេពិនិត្យយើងទៅហើយអាចំណែកវ៉ាក់សាំងហ្នឹងអារឿងចាក់វ៉ាក់សាំងវិញចាក់វ៉ាក់សាំងនោះដែលញាតញោមកាត់ធ្វើនៅក្នុង រោងចក្រជំនួសរោងចក្រមេផុងហ្នឹងគេហៅថាកម្មករហ្នឹងគេមានចាក់ចាក់វ៉ាក់សាំងដល់រះយើងធម្មតាមិនមានណាមិនដល់មានអានឹងក្នុងន័យថាកម្មករគេហៅទូចាក់វ៉ាក់សាំងហ្នឹងនៅក្នុងរោងចក្រយើងមិនដល់ហើយដល់ជាងមកខែហ្នឹងបាត់នាងអញ្ចឹងប្រសងក៏ក៏មានដែរនិយាយថាញាតញោមគាត់មកធ្វើវេនអញ្ចឹងគាត់អឺ បានតែចង្ហាន់បិណ្ឌបាតទេដល់បច្ច័យលួយកាក់មិនបានផងហើយពីសិលនោះមិនមែនកសបប្រាប់ញោមទៅប្រគិនបានមួយអង្គ100ពាន់ហើយច្រៀងមួយខែប្រសងក៏អត់ដែរដោយអាស្រ័យទៅដល់ប្រសងលោកលោកថាគ្រូនិយាយបកោបកាអើយគេកនកណាអត់ស៊ីញតែថាថាទៅវិចកណានិយាយបានយើងនិយាយគេបានយើងនិយាយគ្នាយើងណោះអញ្ចឹងដែរការលំបាករបស់ប្រសងនោះ អូមុននេះដែរតាម៉ាដោយលោកលោកគូនស្រុកផងលោកព្រានផងហើយវត្តតាម៉ាបើកបល័យទី3ជាងមួយខែចប់ទេលោកខាងខាងអង្គលោកខាងខាងមានបានចូលឡើងគេបាត់មានអុយចុះឡើងហើយញាតញោមមកអានេះវិញទៀតបានប្រសងប្រសងយើងធម្មតារស់ដល់អាស័យប្រសក់អាស័យនេះញាតញោមពិតបរិស័ទណា ឥឡូវវិជាបរិស័ទហ្នឹងលោកអត់ដែរឥឡូវគិតធ្វើម៉េចយើងត្រូវតែចេះទ្រាំចេះទ្រាំនៅជាមួយគេហើយកណាដែលនៅប្រឈមមុខនៅនៅ ខាងទីក្រុងនេះគ្នាវេទនាជាងយើងផងប្រទេសប្រសង់នៅទីនោះមើលទៅមើលទៅនេះមិនបាក់អីប៉ុន្មានទេអាចឆានជាមួយនឹងឲ្យតែមានបបមានចង្ហាន់អីឆានមួយអំបិលកោសដល់មួយអំបិលណាអាមេរិកហ្នឹងហើយបាននេះកណាទុកទៅបវរណាបាន17ចំណែកហ្នឹងដោយព្រះគ្រូមួយអង្គលោកនួយថៃ លោកកាជួយ17 18គ្រួសារដែរអត់ថាលែងលែងជួយនឹងពេលដើមមកក៏មានជំនួយសោះហើយកាត់ស្រែកទាំងហួយហាវរកទៅហើយកណានោះមិនវិញចាបកាទៅតាកណាក៏មានបានរៀនដែរប៉ុនគឺដែរប្រាគ្រូលោកជួយជួយពីពីដងគឺទៅចង់50គ្រួសារដែរហើយហើយជាង10ព្រាមទៅលុកដែរណាអូខេ អរគុណណាស់យ៉ាងគុណចាស់មកជួបជាមួយនឹងតោវងជើងវិញម្ដងគុណចាស់បានរៀបរៀបរាប់អំពីស្ថានភាពនៅទីនោះឌីធូស្បាយដែរទេមិនមិនលំបាកទេប្រហែលទេប្រសងក៏ថាឆាន់បបតែប៉ុណ្ណឹងឯងឥឡូវមិនពិបាកអីរឿងឆាន់របររឿងឆាន់ចង្ហាន់នេះសំខាន់អ្នកនៅខ្វះនៅខាងនោះឥឡូវមកមកជួបតោវងជើងវិញក៏ដូចជាមានបញ្ហាប្រហែលសប្តាហ៍មុនគេហៅទៅធ្វើចតាល័យសាក់ហ្នឹងថាយើងអត់មានរោគទេស្រាប់តែគេមកចាប់យើងឲ្យយើងទៅធ្វើ ប៉ុន្តែយើងតវ៉ាទៅយើងបានកិច្ចសន្យាយ៉ាងម៉េចសូមប្អូនតវបញ្ជើញរាយការណ៍ដូចតទៅសូមអញ្ជើញបាទជាបឋមនឹងសូមនមស្ការចំពោះប្រជុំ3នៃប្រណត្រ័យនិងគណៈសូមបងគុំគ្រូពីព្រះអង្គនិងសូមជម្រាបសួរពុកម៉ែមីមីបងប្អូនខ្មែរកម្ពុជាក្រមយើងទាំងក្នុងប្រទេសនិងក្រៅប្រទេសដោយសេចក្តីគោរពនិងសូមជម្រាបសួរវាគ្មិនយើងទាំងអស់គ្នាសុខសប្បាយបាទនឹងការ នៅតំបន់ប្អូនហ្នឹងឥឡូវហ្នឹងកូវីដឥឡូវហ្នឹងគឺថាវានៅតែតឹងតែងដដែលព្រោះបានកន្លះខែហើយឥឡូវហ្នឹងបានលើដំណឹងថាកន្លែងគេហ្នឹងគេបន្តហ្នឹងបាត់ថែម5 10ថ្ងៃទៀតបាទបាត់ថែម5 10ថ្ងៃទៅមុខទៀតហើយចំពោះគ្រួសារប្អូនហ្នឹងគ្រួសារប្អូនបន្តហ្នឹងតាំងពីគេហៅទូធ្វើចតិលិសាសប្អូនបដិសេធមិនទៅធ្វើចតិលិសាសហ្នឹងនៅក្នុងតេសហ្នឹង តាំងពីថ្ងៃ18សីហាហ្នឹងដល់ថ្ងៃ1កញ្ញាហ្នឹងគឺថាអស់ណាត់ហើយបាទហ្នឹងថាថ្ងៃទី1កញ្ញាហ្នឹងគឺថាអស់ណាត់ហើយគឺថាបានចប់សិស្សនៅតែបាទគឺថាប៉ុន្តែយើងនៅក្នុងនៅក្នុងបន្ទាត់ក្រហមណាយួនហៅឡើងពងតឡែងយើងពងតនឹងគឺថាយើងនៅក្នុងនឹងដដែលយើងមិនអាចចេញកណាបានទេប៉ុន្តែយើងបានគ្រាន់តែយើងមានសិទ្ធិសេរីភាពយើងអស់អស់14ថ្ងៃហ្នឹងនៅក្នុងផ្ទះហ្នឹងយើងអាចចេញ ជុំជុំវិញផ្ទះយើងបានតែយើងអាចចេញទូក្រៅយើងមិនបានព្រោះនៅក្នុងបាត់ក្រហមនៅលេងកុំក្រហើយគេនឹងគេបាត់ថែម5 10ថ្ងៃទៅមុខទៀតបាទហ្នឹងហើយគឺទៅបាត់ថែម5 10ថ្ងៃទៀតទៅនេះហើយជាពិសេសជីវភាពខ្មែរក្រមយើងគឺនៅពូប្អូនហ្នឹងគឺថាឥឡូវហ្នឹងគឺថាពិបាកព្រោះរដូវហ្នឹងរដូវកាលស្ទួយផលស្ទួយផលស្រូវហ៎តែលើបាទហើយអ្នកដែលទូធ្វើចាប់ពេលសិនគឺថាទូទាំងអស់គ្រួសារតែម្បង គឺថាអត់តែម្នាក់ចាប់ទូនឹងគឺថាយកមកគ្រួសារទាំងអស់មិនថាកូនពួយកូនងាត់អីទេយកទៅទាំងអស់ហើយទៅលើរដូវនឹងរដូវស្រួយផលស្រូវទៀតគឺថាគ្មានអ្នកណាកាត់គឺថាពឹងឲ្យគេជួយកាត់ឲ្យជួយអីឲ្យដឹងមិនដឹងតំណាតំណីទេឥឡូវហ្នឹងទៅគូបាទថ្ងៃគ្រួសារមួយមួយសិតតែមានគោ4 5កបាល4 10កបាលទៅទៅចយຕ້ອງគោຕ້ອງជ្រូកហើយពឹងហ្នឹងគេទៅហ្នឹងឲ្យកនអ្នកសន្តិសុខកនណាគេចាំជោគនោះយល់ណាកនណាគេចាំជោគនោះឲ្យជួយឲ្យស៊ីនោះ ហើយអុយស៊ីនោះយើងបើទៅព្រាមួយថ្ងៃព្រាទៅអុយស៊ីម្ដងអុយស៊ីអំបើគាត់ទឹកនោះយើងឃើញគុំឃើញសត្វចិញ្ចឹមរបស់យើងឯងទូពឹងដៃគ្រៀងវាយើងឃើញពិបាកដែរវាដឹងថាវាស៊ីវាមិនដូចវាមិនចាស់ចឹងណាចាំបងណាអ្នកដែលយកយកយកគាត់ទៅធ្វើចតាលិស័កនោះគាត់បានធ្វើតេស្តថាឈឺដែរយ៉ាងម៉េចមានមានរោគដែរទេអឺនឹងគេថាមានរោគគេថាតាមណាក់មិនតែយកមកតាមណាក់ទូគេថាយកទៅទាំងគ្រួសារហ្មងនឹងហ្នឹង và tự đi ta yo yo pro sa muối muối cỏ thứ tư có tâm nạc nâng miến á sẽ cái ta tụ bây cái nóng pro sa nó buông pram nạc cái miến có cái yo tôi tông ngọt đây ừ. chứ á người ta yo tôi yo tông ngọt hay thì mua yo tôi tông ngọt thì phí bơ tự bơ tự xua chùm lợi nô nạc để miền chìm ngứa chứ á ta ở một tỉnh một một ờ, thạc thùng dây kia chỉ muốn năng nản người ta cái song sách cái có cái chặt tôi tông ngọt xuống đây người ta cả song sách hay từ từ ờ, đồ dừng cái tôi đồ nó đồ sâu ជ្រុតស្ទួយផលស្រូវនេះអីនឹងគឺថាពិបាកមែនទែនគឺថាខ្មែរយើងបើសិនជាធ្វើធ្វើចាប់តាលេសាហ្មោនឹងគឺថាបើនិយាយថាស្លាស់ដៃធីងគឺថាអស់អស់ទាំងស្រូវអស់ទាំងកអស់ទាំងគោកបីទៀតគោកបីនឹងប្រហែលជាបើនៅនោះប្រហែលជានៅតរោះទេប្រហែលជាមានសាច់មានឈាមទៀតទេអឺតែបើយើងទៅនោះគឺថាចាប់ទៅទៅក្នុងគ្រួសារមិនដូចថាគេមិនយោគយល់ថាអឺ យើងមានទ្រព្យសម្បត្តិនឹងផ្ទះគោជ្រូកអីចឹងគេឲ្យម្នាក់ទុកក្រំគេរក្សាគេគេអត់ទេគេគេមិនយល់ខាងនោះទេគេតែគេយកទុយកទុទាំងអស់គេថាគេយកទុការពារទាំងអស់ហើយចំណែកគូគូគូជ្រូកយើងនឹងអ្នកណាគេពឹងណាបានទេពឹងពឹងបានទាំងអ្នកគេចាំជោគនោះគេជួយឲ្យបើងស៊ីមួយថ្ងៃពីថ្ងៃក៏ឲ្យស៊ីម្ដងពីអីចឹងមួយថ្ងៃស៊ីម្ដងអីចឹងបាទវត្តនានៅតំបន់ប្អូននឹងការពិតប្រជាជនតំបន់រដូវនឹងគឺថា លំបាកមែនទេគឺថាលំបាកទាំងគឺថាលំបាកគ្រប់សពបែបយ៉ាងទាំងអស់បាទតែបាទហើយនឹងអឺអណិតអ្នកដែលថាមានមានគោមានក្របីជាភាសាអាស្រ័យអង្គរដែលគេត្រូវត្រូវច្រូតកាត់នោះទៅជាអត់បានកាត់គោអឺផលហ្នឹងគេធ្វើមិនឥឡូវបើគេប្រហែលថ្ងៃទៅគេឲ្យលេងមកវិញអឺតាំងពីណាក់ដែលគេសង្ស័យហ្នឹងគេថាគេសង្ស័យហ្នឹងណាក់គាត់អត់មកពីវិញណាក់ទេ អ្នកដែលសង្ស័យនេះថាអ្នកដែលអោចសង្ស័យមែនគេធ្វើតេស្តអត់ទេធ្វើតេស្តដែរប៉ុន្តែគមានគមានតែគេសង្ស័យឧទាហរណ៍ដូចថាកណានឹងគ្រូដូចថាកណាមានទៅកណាទូនិយាយជាមួយគ្រូអញ្ចឹងណាទៅគេត្រូវគេចាប់គ្រូដែរអញ្ចឹងអានឹងការសង្ស័យណាអញ្ចឹងចាប់យកទូទាំងអស់លើជឿជាអាធ្វើតេស្តយ៉ាចេះសង្ស័យគេអញ្ចឹងកណានឹងអីនឹងកណាយល់ឃើញដែរថាគេគេនឹងគេធ្វើតេស្តអត់មានទេគេធ្វើតេស្តឲ្យវិជ្ជមាន ប៉ុន្តែណានោះទូខ្ញុំនិយាយជាមួយខ្ញុំអញ្ចឹងណាទៅខ្ញុំអត់មានប៉ុន្តែគេសង្ស័យខ្ញុំគេចាប់ខ្ញុំទូអញ្ចឹងគេថាចាប់ទូនេះលក្ខណៈ F F1 ណា F0 នោះគេទៅណា F1 F2 នេះគេសង្ស័យហ្មងមិនហើយសង្ស័យក៏ទូអស់តែគេយកទូនោះយកទូទាំងគ្រួសារចុះគេមិនយកទូទុកភ្នាក់ទីដើម្បីថែរក្សាទ្រព្យសម្បត្តិយើងទេគេយកទូទាំងអស់ហ្នឹងយកទូឲ្យទ្រព្យសម្បត្តិយើងរដូរនឹងរដូរកាត់ស្រូវគ្រូមប្រែជ្រុះកដាននេះវិញគឺថាយើងចូលទាំងអស់បាទគឺថា ដល់ពេលមកវិញនឹងដឹងមិនណានេះហ្នឹងដល់ហ្នឹងដឹងមិនដែរទេអានឹងចំពោះណាដែលមានករណីដែលគេយកទូគឺចាត់ចាត់តលិសាសហ្នឹងគ្រូអូខេអរគុណណាស់បងអូនតបងជឿងគិតថាវេទនាមែនទែនយើងគិតធ្វើមិនទេឥឡូវបើអឺគេបខំយើងទៅប៉ុន្តែយើងតវ៉ាដូចជាតបងជើងតវ៉ាហ្នឹងដូចបានមានប្រសិទ្ធភាពដែរមើលទៅឃើញថាសរសេរសម្បត្តិអីវិញយើងតវ៉ាហាក់ដូចជាមានប្រសិទ្ធភាពតបងអូនគិតធ្វើមិនដែរអញ្ចឹង គិតថាមានប្រសិទ្ធភាពយ៉ាងម៉េចយើងតស៊ូយ៉ាងយើងតវ៉ាប្អូនតវ៉ានឹងយើងតវ៉ានឹងករណីយើងតវ៉ាត្រូវទី1ទី2ទៅយើងអវិជ្ជមានកូវីដទី1ព្រោះថាបើសិនជាយកប្អូនទៅទៅចាត់ការលេខសាសហ្នឹងមួយជាការសង្ស័យថាសង្ស័យប្អូនប្អូនថាបើសង្ស័យប្អូនហ្នឹងអត់មានជំងឺចឹងយកទៅដាក់ប្រជុំគ្នាទៅថ្ងៃក្រោយឆ្លងចនណាសួរតើខុសត្រូវបាទបើសិនជាយកប្អូនទៅ19ថ្ងៃហ្នឹងប្អូនមិនអីពេលណាប្អូនមកតាស់ហ្នឹង ពួនមានមានរោគមានអីសួរតើរដ្ឋាភិបាលស្រួលស្គាល់ខុសត្រូវទេបាទបើសិនជារដ្ឋាភិបាលស្រួលស្គាល់ខុសត្រូវធ្វើលិខិតឲ្យបញ្ជាក់ឲ្យបួនគ្រួសារប្អូននឹងគឺថាសុខភាពល្អប៉ុន្តែបើទៅបួនដល់ថ្ងៃហ្មងគ្រួសារប្អូនមានបញ្ហាមានជំងឺរដ្ឋាភិបាលត្រូវស្រួលស្គាល់ខុសត្រូវឲ្យអូនធ្វើធ្វើលិខិតបញ្ជាក់បងប្អូនត្រឹមទៅទាំងប្អូនបន្តប្រអីប្អូនដឹងខ្លួនតាទូធ្វើចាត់តាលេសាហ្នឹងទូដាក់ផ្ដុំគ្នាណាឈឺមិនជឿគឺថាឆ្លងគ្នាទាំងអស់ទី1ទី2ទៅនឹងគឺមានឃើញតាមផឹកទេ តាមប្អូនសួរទាំងអស់គេថាទូនឹងឲ្យបាយហូបបីពេលមែនប៉ុន្តែអត់មានឆ្នាំឲ្យផឹកទេអញ្ចឹងទៅវារកជាមិនទៅរួចមានតែឆ្លងជំងឺថែមនឹងមានប្អូនតាបើព្រោះសារប្អូននេះតែយើងនឹងអាចរកឆ្នាំជាមួយជឿចាក់នៅអឺជីវិតរបស់យើងប៉ុន្តែមិនជឿចាក់ទេប្អូនថាទូនឹងមិនមានសង្ឃឹមថាទៅនឹងបានជាទេដូច្នេះក៏ប្អូនក៏បដិសេធប្អូនតវ៉ាទៅគេក៏គេព្រមដែរយើងតវ៉ាតាមស្របច្បាប់ហ្នឹងហើយនឹងយើងថា ប្រទេសវៀតណាមក៏គេព្រមឲ្យយើងធ្វើចាត់តាលេសានៅផ្ទះដែរតែច្បាប់គេមិនហាមកាត់ឯណារឿងធ្វើចាត់តាលេសានៅផ្ទះប្រទេសយើងធ្វើឲ្យតាមហ្នឹងធ្វើមកតាមគេទៅហើយទាំងអស់ទៅគេក៏ព្រមធ្វើលិខិតឲ្យយើងនៅផ្ទះធ្វើចាត់តាលេសានៅផ្ទះ4ដល់10ថ្ងៃគ្រូអូខេអរគុណច្រើនតើបងជើងទីការទៅក្នុងតំបន់បងអូនរស់នៅបានល្អឥឡូវមកជួបជុំទី2យើងជុំទី2យើងរកវិធីដោះស្រាយវិញតើយើងដោះស្រាយរបៀបណាយើងអាចគេថា ហើយដំណោះស្រាយបន្តិចបន្តួចបានបន្តិចបន្តួចយើងមិនអាចដោះស្រាយបានទាំងអស់ប៉ុន្តែយើងអាចព្រោះវិធីសាស្ត្រដើម្បីឲ្យគាត់ជួយដោះស្រាយឧទាហរណ៍ថាមានគេធ្វើបាបឬក៏មានគេដូចជាប្អូនគ្រឿងបានរៀបរាប់បំបញ្ញមិញថានៅក្រៅមិញថាមានគេធ្វើទុកលំបាក ដូចជាហៅយើងមិនមានអ្នកខ្លះគេទៅវាយដល់បន្ទប់ទៀតតើអាហ្នឹងមានហេតុការណ៍គិតប្រកបដែរទេបងប្អូនរឿងប៉ព័ត៌មានដែលថា ពួកនៅទៅធ្វើបាបប្រជាពលរដ្ឋខ្មែរក្រមយើងបងបាទអឺបាទខ្ញុំគណៈតាមទទួលបានព័ត៌មានថ្មីថ្មីពេលមិញប្រហែលជាអឺកន្លះម៉ោងមិញហ្នឹងអឺនៅខាងកោជ័យនៅខាងកោជ័យហ្នឹងបើបងប្អូនគាត់រាយការណ៍មកហ្នឹងគាត់ថាមានប្អូនប្រុសមួយហ្នឹងនៅបន្ទប់ខុសហើយនឹងបន្ទប់បងបងខ្លួនមួយដូច្នេះកន្លែងគាត់ហ្នឹងអឺគ្មានមិនតាន់មានអង្គការណាបាយហូប មិនក៏ទៅហូបហ្នឹងគេថាទៅហូបជាមួយផ្ទះបងខ្លួនមួយហ្នឹងហើយដល់ពេលផ្ទះគាត់ហើយផ្ទះបងប្អូនជួនមួយគាត់ហ្នឹងវានៅកោះគ្នាបើនៅឆ្លងមកបន្ទប់ឆ្ងាយយើងយើងត្រូវទៅដើរចេញក្រៅដើរចេញផាត់ពេលរែងដល់លបងហ្នឹងលបងងាយផ្ទះជួនដល់ពេលគាត់ទៅហូបបាយហើយរួចច្រល់វល់មកវិញវល់មកវិញចូលដើម្បីចូលបន្ទប់គាត់អឺរួចទៅចៃដនជាប់អាកោបានជុំកោបាលគេអ្នកជាមហ្នឹង ហើយដល់ពេលគាត់ដល់ជួផាត់របងហើយដល់ជួផាត់របងជួដល់មកមកដល់បន្ទប់ហើយមកដល់បន្ទប់ហើយដូច្នេះមិនក៏បាននោះគេទៅហៅម្ចាស់ផ្ទះនោះថាឲ្យទៅហៅម្នាក់នោះចេញមកចេះហើយដល់ពេលម្ចាស់ផ្ទះនោះគេទៅហៅបូនប្រុសមួយនោះចេញមកខាងទៅចេញមកផាត់របងផ្ទះវាវាលួចចូលតាក់អពីជើងស្ញុកអញ្ចឹងហើយអានោះវាវាមិនសួរតាវាមិនសួរហេតុផលអ្វីទាំងអស់គឺក៏បាល់នៅស្រុកយួននឹងវាមិនសួរហេតុផលថា អឺមូលហេតុអីចេញជាក្រៅចេញនឹងមានការអីឬមួយមានតរៈអ្វីសំខាន់វាមិនសួរហេតុផលដូច្នេះគួរក្រំតើអឺខ្មែរក្រមយើងនឹងចេញផាត់ពេលលបងប្រាំងព្រមវាលោចូលវាថាពីជើងហ្នឹងអានឹងចំណុចដែលខ្មែរក្រមយើងខ្ញុំទទួលទទួលបានព័ត៌មានហ្នឹងដូច្នេះបងប្អូននឹងគាត់ហៅគ្នាចេញច្រើនដែរគាត់ហៅគ្នាចេញមកដើម្បីសួរហេតុផលសួរហេតុផលហេតុមិនបានវាយនឿសថតនឿសដែលគ្មានហេតុផលអានឹងគាត់ហៅបងប្អូនហៅគ្នាចេញមក ដល់ហើយគ្នាចេញមកទៅវានិយាយមិនឆ្នោវាខលទៅខាងអឺខាងអានេះគេហៅថាកើដងកើដងនឹងមិននឹងខ្មែរយើងខ្មែរយើងហៅអឺបាត់ថកលំបាត់ថកបាទហ្នឹងហើយអឺដល់ពេលហៅមកថាហៅមកចរគ្នាណាហៅមកអឺហៅមកចរណាហៅមកដល់20 30ឆ្នាំនៅនោះ ដូច្នេះវាបងប្អូនខ្មែរយើងគ្រាន់តែតវ៉ាថាហេតុម៉េចមូលហេតុម៉េចបានចាក់មនុស្សដែលគ្មានហេតុផលសំខាន់គឺថាខ្មែរកម្ពុជាក្រមយើងគឺខ្មែរក្រមយើងទាំងនោះហើយដល់ពេលវានិយាយមិនឆ្នាំវាធ្វើអីមិនបានទៅវាទុះក្របកំភ្លើងនៅកន្លែងនោះអមកក្រោទៀតនឹងវាធ្វើបានន័យថាវាបន្ទុះក្របកំភ្លើងនឹងបានន័យថាសន្លឹកឲ្យកូនខ្មែរយើងនឹងបាក់ស្បាតហើយឲ្យភ័យខ្លាចនឹងអារឿងអានរឿងនឹងគឺជារឿងការពុតហ្មងណាលោកគ្រូរឿងការពុតតែឡា ខ្ញុំកណាទទួលបានពេលមិញហ្នឹងហើយរឿងហ្នឹងហើយឥឡូវឥឡូវបែរទៅជួបពួកគ្រឿងហ្នឹងចង់និយាយថាដំណោះស្រាយយើងអាចជួយពួកគាត់ហ្នឹងឥឡូវហ្នឹងគាត់បានធូរស្បើយខ្លះទេរឿងការយើងជួយរបស់គាត់នឹងជួយដល់ដូចជាអង្គរឬលុយកាក់អីហ្នឹងតើគាត់បានធូរស្បើយខ្លះទេបងបានណាបានធូរខ្លះខ្លះដែរលោកគ្រូពីប្រុសថាទី1យើងយើងជួយខាងកន្លែងយើងហ្នឹងយើងជួយខ្លះហើយទី2ទៀតនេះថាមករយៈក្នុងមួយទឹកហ្នឹងក្នុងមួយទឹកហ្នឹងមានបងប្អូនគាត់ក៏បានស្ទួល ខាងបងប្អូនសំរស្ថមានពុំមានច្រើនទៀតហើយនឹងឬសូតាទទួលបានលុយពេលរត់គេឧបត្ថម្ភប្រយនឹងមិនណាក់8 800,000លុយដង800,000លុយដងបានកន្លែងទៀតដូច្នេះហើយកន្លែងយើងជួយខ្លះទៀតហ្នឹងវាបានធូរខ្លះខ្លះនឹងគាត់បើជាងបានពេលកាលមុនតិចទៀតប៉ុន្តែរឿងជួយហ្នឹងខ្មែរក្រមយើងនោះច្រើនណាស់ការវត្តនីយបាក់កំសត់នោះច្រើនច្រើនណាស់សំខាន់នឹងជាប់ខាងមិនច្រើនមែនតើនឹងជាងជួយបានដល់ថតថា 100%នឹងគ្រាន់តែទៅបានពិនធោបាន40%ទៅមិនតបាន50%អានឹងពិនធោបាន50%ចាត់ទៅឲ្យច្រើនហើយប៉ុន្តែអាហ្នឹងគ្រាន់តែបានតែ10%តាមមើលទៅយើងជួយប្រហែល10%ទេវាមិនបានច្រើនរហូតដល់40ទេបើយើងពីព្រោះប្រជាពលរដ្ឋខ្មែរក្រមយើងវានៅតំបន់ហ្នឹងវាច្រើនមែនទែនហើយអញ្ចឹងទៅ តើកាត់នំមានការចង់មានការខ្វះខាតអីតំបន់ណាដែលថាដនដាបរហូតដល់គ្មានអីហូបដូចជាបងអូនបានរៀបរាប់ថារហូតដល់ឥឡូវមានអាមីខ្លែងខ្លាយទៀតបងមានការចាប់អារម្មណ៍យ៉ាងម៉េចដែរបាទកន្លែងណាដែលខ្ញុំមិនណាចាប់អារម្មណ៍នឹងពីប្រងថាកន្លែងណាដែលគាត់ខលមកគាត់ថាមានដែលគាត់ទុកចេញទិញមីមកខ្លាំងខ្លាំងហ្នឹងអានឹងយើងវៃស្មានមិនបានទេពីព្រោះយើងថាចូលទៅពលិទ្ធបច្ចុប្បន្នបាទ ហ្នឹងហើយរោពិនិត្យឲ្យច្បាស់មេហ្នឹងមើលមេពិតឬមិនពិតរោពិនិត្យច្បាស់កុំឲ្យតែយើងយើងលើសគេបំផំផលថាមេហ្នឹងនេះខ្លាំងខ្លាយមានការមិនហប់មានហប់មានចែកចោលអញ្ចឹងដូចមានបងស្រីមួយរូបពិតរងថ្ងៃហ្នឹងគាត់នៅខាងខាងលេខ12នៅព្រៃនគរតែម្ដងដូច្នេះគាត់និយាយគាត់ភ័យខ្លាចហើយកូនកូនកូនដល់14ឆ្នាំទៀតគាត់ថាអឺម៉ែគាត់នឹងនាំឡើងមកលេងទៅវ៉ាកងនេះដូច្នេះគាត់ថាបានគេឲ្យមីមកកេះនឹងគាត់ឲ្យអមីមីអានេះមីពួយគេចាត់តែមីខ្លាំងណាស់មីហៅហៅណាសញ្ញាហៅហៅណា ហើយដល់ទេគាត់ឃើញហ្នឹងគាត់ខ្លាចដែរគាត់ខ្លាចគាត់គ្មានហូបគ្មានហូបប៉ុន្តែគាត់ចោលក៏គាត់មិនចោលដែរគាត់មានហូបប៉ុន្តែដល់ពេលរៀងទៅគាត់ទៅស្រស់បន្លែស្រស់បន្លែទៅគាត់នឹងស្ហូបជាមួយបាយស្អីទៅប៉ុណ្ណឹងដូច្នេះសូមបងប្អូនណាបើសិនគាត់បានមើលការផ្សាយ live នេះតលហើយរឿងដែលមីខ្លាំងតែនឹងយើងទៅព្រឹត្តឲ្យច្បាស់សិនហើយចាំយើងធ្វើការទទួលទៀតដូច្នេះយើងផលិតមិនច្បាស់យើងចិត្តទៅលឺសូពាកេនិយាយនិយាយចេញមកនិយាយចេញមកហ្នឹងពីព្រោះខ្លះទៅគេដើម្បីគេបំផន់ឲ្យ ពីប្រកគេដឹងថារដូវ Covid ហ្នឹងគឺជារដូវដែលមានមីមកកញ្ចប់ហ្នឹងគឺមានអរណាស់ហើយដូច្នេះនឹងមានខ្លះទៅខ្លះគេចន់សង្ស័យថាគេចង់គេចង់អីថាអានេះគេហៅថាគេគេចង់វាយឲ្យយើងភ័យខ្លាចកុំឲ្យយើងហុកមីក្នុងហ្នឹងអញ្ចឹងអានឹងយើងអញ្ចឹងដូច្នេះ បាទហ្នឹងហើយរងថ្ងៃហ្នឹងខ្ញុំកណ្ដាលគាត់និយាយហ្នឹងថាអារឿងហ្នឹងគេព្រួយប្ររងថ្ងៃហ្នឹងគឺខ្មែរក្រមយើងថបីខ្មែរក្រមឬមួយជនជាតិវៀតណាមក៏ចឹងដែរគេកំពុងតែចង់បាត់ហូបមានរងថ្ងៃហ្នឹងរងថ្ងៃខ្ញុំអាចក្នុងបន្ទប់ខ្លះគាត់មានបាយទេគាត់អត់មានតោឲ្យចិត្តប្អូនប្រុសមួយនៅខណ្ឌតាំងហ្វូហ្នឹងដែរអឺគាត់គាត់ដឹងថាយើងគាត់មាន Facebook ដែរមកគាត់មិនហ៊ានសួរគាត់មិនសមពីប្រហោះនេះសុំផ្ដាំទៅដល់បងប្អូនខ្មែរយើងណា បើបើយើងអត់យើងគ្មានយើងតយើងចូលតែសុំមិនគេដឹងបើយើងមិនសុំយើងមិននិយាយគេមិនថាទេគឺគេមិនដឹងទេដូច្នេះគាត់នឹងគឺមួយអាទិត្យនឹងគឺគាត់ថាកធប់ពីក្រុមមួយថ្ងៃកធប់តែមិនចប់ទេពីព្រមមានហប់ពីមិនចប់ទេបើហប់ពីមិនចប់ទៅខ្លាចដល់ថ្ងៃក្រោយទៀតនឹងវាអត់មានមីហប់ហើយអត់មានលង្ការគេជំនួយនេះកន្លែងអូខេណែអូនគឿងអូនគឿងមានរៀបរាប់អំបញ្ញត្រង់ត្រូវឯងគាត់ថាអត់មែនទែនកុំអោយនៅស្ងៀមចាហោចណាស់ក៏ត្រូវតែ call ទូរស័ព្ទឬក៏ ផុស Facebook អញ្ចឹងឬក៏ទេតាមតាមឆាតអីក៏បានដែរធ្វើយ៉ាងណាដោះស្រាយឲ្យបានរួចខ្លួនកុំអោយអត់រហូតដល់ដៃខ្យល់ស្លាប់អាហ្នឹងវេទនាមែនទែនមានមាត់មានពេលវេលាអាចជួយគ្នាបានជួយទៅពីព្រោះអាចឆាតមកបងអូនគ្រឿងហ្នឹងឬក៏ធ្វើទេមកបងអូនគ្រឿងទៅដើម្បីគេអាចជួយដោះស្រាយបានបានប្រហែលយើងយកប៉ុណ្ណឹងណាកុំអោយឈរដេកស្លាប់អូខេបងអូនគ្រឿងមានមានការថែមានថយដែរណាទេ បាទហ្នឹងហើយដូចខ្ញុំកណាក៏សូមផ្ដាំពាក្យទៅប៉ុណ្ណេះព្រោះបងប្អូនលើកន្លែងណាដែរគាត់ខ្វះកាត់មែនតែនគឺមួយគាត់អស់ស្បៀងអាហារក៏មានអញ្ចឹងអូអូទៅគាត់ខលមកហើយណាមួយទៀតហ្នឹងពីព្រោះរងអាហ្នឹងខ្ញុំកណាតាមណាក់ឯងហ្នឹងយើងចាំទូរស័ព្ទហ្នឹងគឺគឺគេថាវាមិនត្រង់អញ្ចឹងមកហើយកន្លែងនេះថាមានយុទ្ធពេលដែរមានខ្លះកន្លែងយុទ្ធពេលប៉ុន្តែឆ្នេះអឺខាងផ្ញើសារមកតាម តាម Facebook ហ្នឹងគឺវាច្រើនណាស់គឺគេថាវាចោះដល់ណាដែលខ្ញុំមកយើងឲ្យព្រមគេថា100ណាខ្ញុំមកទៀតថាខាងក្រមហ្នឹងយើងមើលមិនតាន់ទេដូច្នេះបណ្ណាខ្ញុំកណ្ដាលដាក់លេខទូរស័ព្ទឲ្យបើបងប្អូនណាក៏តែស្ទៀងហាគាត់ប្រកាសហ្នឹងគឺទូរស័ព្ទមកព្រមគឺបានព្រមទូរស័ព្ទយើងយើងទៅឲ្យឡាបើថាតាមតាមផ្ញើសារតាម Facebook ហ្នឹងគឺយូរណាស់ច្រើនច្រើនសារណាអាហ្នឹងច្រើនពេកឲ្យដោះស្រាយមិនតាន់ណាបាទបាទហ្នឹងច្រើនពេកដោះស្រាយទី1ច្រើនពេកដោះស្រាយមិនតាន់ដល់ទី2ទៀតនឹងខ្វះនឹងថាវិការពីព្រោះ កំបវរណាបងប្អូនយើងគិតនៅខាងប្រទេសក្រៅហ្នឹងយល់មកទៅមើលថាមកទឹកពីទឹកគិតខ្ញុំមកហ្នឹងបានខ្លះទៅបានពីថា10រៀលចឹងក៏10រៀលលុយវៀតណាមទៅហើយចំណេញ10រៀលលុយវៀតណាមហ្នឹងបើយើងចាត់ចែងចូល2ក្រុម3ក្រុមគឺអស់ហើយបានតែប៉ុណ្្នឹងមួយក្រុមមកដូចតាមមួយក្រុមមក20គ្រួសារឬមកក្រុមមក30គ្រួសារចឹងទៅដូច្នេះបើប្រសិនបើបានទៅ10រៀលហ្នឹងយើងចាត់ទៅបានតែ2ក្រុមគឺអស់ហើយដល់ពេលចឹងទៅយើងចាំលុយមកទៅបវរណាចាំលុយមកទៀតហើយកណ្ដងពេលវេលា2 3ថ្ងៃយើងចាំលុយមកហ្នឹងគឺ ផ្ញើសារក៏ផ្ញើសារមកសុំចំនួនហ្នឹងវាឡើងទៅដល់រាប់ពាន់ទៀតចឹងវិញចឹងបាទអាយ៉ាធ្ងន់ធ្ងរចឹងអាលុយមកមិនតាន់ហើយអាចាត់ចែងក៏មិនដល់បាទហ្នឹងហើយអូខេបងអូនគ្រឿងទៅហត់មែនទែនអរគុណណាបងអូនដែលបានចិត្តទុកដាក់ជួយវិជាពរដ្ឋឥឡូវអរគុណមកជួបជាមួយនឹងចៅសារ៉ាត់វិញថាបងអូនមានការជួបការលំបាកដោយបងអូនគ្រឿងដែរទេដែលមានគេខលមកសួរឬក៏បានទេទៅសួរសុខទុក្ខពួកគាត់ដែរទេបងអូនណា កណាមានគ្រូកណាដោយសារនៅតំបន់កណាហ្នឹងក៏គេបានស្នើសុំជំនួយហ្នឹងតាមរយៈអឺខ្ញុំកណាដែរហើយក៏បានតំណាក់តំណងទៅបងថាត់គ្រឿងហើយក៏បានស្នើសុំបានខ្លះដើម្បីយកទៅចែកចាយតដែរនេះនៅខាងតំបន់ខ្ញុំកណានេះអឺជិញនៅតំបន់នេះគឺភាគច្រើនបងប្អូនយើងគឺជួបទុកលំបាកខ្លាំងមិនមែនលេងសើចគឺជួបទុកលំបាកខ្លាំងមែនទែនទៅតែក្នុងសប្តាហ៍នេះទៅទើបបានជំនួយ ខ្លះខ្លះបន្លែប្រលុកមីឬក៏អង្គហ្នឹងបានក្រនបើបន្តិចពីមុនហ្នឹងគឺគ្មានហើយក៏នៅតាមតំបន់ខ្លះក៏មិនទាន់បានទទួលជំនួយនៃការឧបត្ថម្ភក៏ដូចជាអង្គឬក៏មីនេះដែរមួយទៀតខ្ញុំកណាសូមចូលរួមនិយាយត្រង់ចំណុចនេះបន្តិចដើម្បីផ្ដាំឲ្យផ្ញើដល់បងប្អូនខ្មែរយើងទាំងអស់ចង់ឲ្យបងប្អូនយកគំរូតាមបងតោវ៉ាងជឿងដែលគេមកធ្វើអឺតេស្ត ហើយយើងអវិជ្ជមានប៉ុន្តែបែរជាគេយកចាប់យើងយកទៅធ្វើចាត់តាឡៃស័កដែរនោះអញ្ចឹងបើសិនជាក្នុងតំបន់យើងមាន10បន្ទប់មានអ្នកឆ្លងតែម្នាក់ទេយើងស្ថិតនៅក្នុងភាពនៃការសង្ស័យនៃការឆ្លងជំងឺនេះអញ្ចឹងបងប្អូនគួរតែយើងបញ្ចេញមតិហើយស្នើឲ្យគេនឹងណែឲ្យគេបិទតែបន្ទប់ហ្នឹងទៅបានមិនបាច់យកយើងទៅទេឲ្យយើងនៅធ្វើចាត់តាឡៃស័កនៅក្នុងបន្ទប់របស់យើងព្រោះអីយើងមិនអាចដឹងបានទេជំងឺរបស់យើងសុខភាពរបស់យើងកំពុងល្អ អញ្ចឹងមានអ្នកឆ្លងតែមួយយើងយកធ្វើចាតាឡៃសាក់រួមជាមួយគេអញ្ចឹងប្រៀបបីដូចយើងនេះយកខ្លួនទៅដាក់នៅក្នុងនៅក្នុងកន្លែងគុកភ្លើងនេះបែបហ្នឹងយើងទៅចិត្តអាកន្លែងរោគមេរោគអីយើងមិនអាចដឹងបានជាងសូមផ្ដាំដល់បងប្អូនកន្លែងនេះយើងអាចបញ្ចេញជាមតិបានមិនមែនថាមិនអាចទេបើបងប្អូនច្រើនគ្នាយើងអាចសាមគ្គីគ្នាយើងបញ្ចេញជាមតិដើម្បីស្នើសុំឲ្យគេបើចង់បិទអញបិទឲ្យខ្ញុំតវ៉ាទៅហ្នឹងហើយតខ្ញុំនឹងធ្វើចាត់តាឡៃសាក់នៅឯផ្ទះទៅមិនបាច់យកខ្ញុំទៅ អឺធ្វើចតាលេសារួមបើអីយើងមិនអាចដឹងបានស្ថានភាពនៅទីនោះមនុស្សរាប់ពាន់រាប់ម៉ឺនអ្នកមិនមែនតិចទេអញ្ចឹងនេះជារឿងមួយដែលបងប្អូនគួរតែយកចិត្តទុកដាក់ហើយយើងអាចនឹងតវ៉ាបញ្ចេញមតិបានហើយមួយទៀតដូចជារឿងបងថាត់កើងអញជាងដែរអឺដែលបាននិយាយជាមួយបងប្អូននៅខាងគូជីនេះជាងរឿងនេះក៏ខ្ញុំបានទទួលដំណឹងមកដែរមិនមែនថាមិនបានទេប៉ុន្តែចង់ប្រាប់បងប្អូនជីបើហេតុការណ៍នេះកើតឡើងដល់ថ្នាក់ហ្នឹងបងប្អូនគួរតែអូសទូរស័ព្ទដើម្បីថតពីផោះតាព្រោះឯសម័យនេះយើងមានទូរស័ព្ទដៃ យើងអាចផ្សព្វផ្សាយឬក៏អាចផ្ញើតាមបណ្ដាញសង្គមគេអាចសង្កេតមើលគេមានផុសតាំងហើយយើងអាចទៅប្តេងផ្ដាល់គេបានហើយយើងរត់រត់រត់អ្នកដែលធ្វើបាបយើងនឹងឲ្យគេទំនួលខុសត្រូវលើការវាយតបធាក់របស់យើងបានឬក៏យើងពេលដែលវាយតបធាក់ហើយយើងមិនអាចថតទូរស័ព្ទបានពេលដែលក្រោយមកហ្នឹងគឺយើងអាច ថតពេលដែលសកម្មភាពយើងកំពុងនិយាយនោះទៅទៅទៅពួកគាត់បានទៀតណាវាបែបហ្នឹងអញ្ចឹងនេះជារឿងមួយដែលសំខាន់ដែលបងប្អូនគួរតែប្រុងប្រៀបនៅស្មារតីពេលដែលយើងកំពុងជួបបញ្ហានោះកុំឲ្យគេគំរាមកំហែងយើងពាក្យខ្មែរយើងយើងនិយាយថាកន្លែងណាមានការគៀបសង្កត់កន្លែងនោះគឺមានការរើបំប្រាស់អញ្ចឹងយើងមិនមែនតវ៉ាដើម្បីយើងទៀមទាអីទេគឺយើងទៀមទាពេលដែលគេប្រមាថយើងមិនដាណាយើងសុខចិត្តឲ្យគេប្រមាថនេះជារឿងមួយដែលបងប្អូនគួរតែភ្ញាក់រលឹកត្រង់ចំណុចនេះហើយ ចំពោះអំណោយជាងដែរបណ្ដាណាបងប្អូនសុខចិត្តយើងនៅក្នុងបន្ទប់អត់ពុះអោបពុះឲ្យធ្ងោថាអញហេវអញឃ្លានបងប្អូនគួរតែហាមាត់ហ្នឹងហើយយើងគួរតែហាមាត់យើងសុំទៅយើងអាចទៅប្រាប់ដល់បើយើងក្នុងតំបន់នោះគេមិនឲ្យយើងចាញ់ឬក៏គេបង្អត់យើងបងប្អូនអាចធ្វើការបដកម្មតវ៉ាបាននេះជារឿងដែលរដ្ឋាភិបាលគេនឹងអាចយកចិត្តទុកដាក់ឲ្យយើងបានដែរបើយើងលំោះយើងមិនប្រាប់គេថាយើងលំោះកន្លែងណាធ្វើម៉េចគេដឹងកន្លែងអេសឲ្យយើង នេះជារឿងពិតអញ្ចឹងបងប្អូនខ្មែរយើងក៏នៅតែមានការត្រៀមនិងជំនួយជួយដល់បងប្អូនជាងប៉ុន្តែមិនដឹងថាបងប្អូននឹងទុកលំបាកបែបម៉េចហើយដូច្នេះបងប្អូនអាចបង្ហោះឬក៏ធ្វើជាឯកសារអ្វីមួយអាចតំណាក់តំណងទៅបងខាត់គ្រឿងក្តីឬក៏សប្បុរសជនខ្មែរយើងនៅក្នុងវេទិកានេះបងប្អូនអាចតំណាក់តំណងទៅដើម្បីយើងស្នើសុំអើថាតំបន់ខ្ញុំបែបនេះបែបនេះអញ្ចឹងយើងអាចបញ្ចេញមតិហើយយើងស្នើដោយយើងនិយាយដោយភាពពិតមានផុសតាមខ្ញុំនៅទីនេះគ្មានអង្គគ្មានមីគ្មានមហូបចំណៃត្រី សាច់ហូបទេយើងសូមជំនួយបន្តិចបន្តួចណាយើងនិយាយទៅគឺបងប្អូននឹងជួយហើយអានឹងគឺសូមប្រាប់ដល់បងប្អូនយើងបែបហ្នឹងមិនមែនថាយើងអត់ឃ្លានណាយើងនៅតែសំងំនៅក្នុងប្រទេសគ្មានអាណាដឹងគ្មានអាណាអាចជួយយើងបានហើយយើងកុំធ្ងោនេះការធ្ងោបែបនេះគឺធ្ងោដោយដោយលក្ខណៈថាធ្ងោតែម្នាក់ឯងមិនមិនចែករំលែកទុកឲ្យដល់គេណាអញ្ចឹងសូមផ្ដាំបងប្អូនទៅប៉ុណ្្នឹងណាអរគុណណាបងអូនកំណត់នេះកំណត់ល្អណាស់ដែលយើងមិនមែនថាយើងបំផុសបំផុលទេអានេះគឺជាកំណត់មួយដោះស្រាយ ដោះស្រាយទៅដល់ដោះស្រាយសម្រាប់ខ្លួនយើងផ្ទាល់យើងគិតថាពេលដែលយើងអត់ស្អាតតែយើងនៅអត់ទ្រាំដូចប្អូនមានការរៀបរាប់បែងមិញគាត់ថាអត់រហូតដល់គ្មានអីហូបសោះស្អាតតែយើង នៅចិត្តអបអបពោះហើយចិត្តស្រ័យថាធ្ងន់ដល់ឃ្លានណាឃ្លានណាមិនព្រមស្រ័យប្រាប់គេអាហ្នឹងគឺជារឿងមួយមិនល្អទេដូចជាលើកមុនដែលយើងបានសម្ភាសន៍ណាណាមួយថាគាត់ មានបញ្ហារហូតដល់ចងកសម្រាប់ខ្លួនឯងមិនហ៊ាននិយាយបញ្ហាខ្វះខាតហ្នឹងដល់ពេលទៅទីបំផុតដល់សម្រាប់ខ្លួនឯងរឿងមួយហ្នឹងគឺជារឿងមួយមិនល្អដោះស្រាយមិនកើតបែរជាសម្រាប់ខ្លួនឯងហ្នឹងគឺជាគំរូមួយមិនល្អទេយើងត្រូវតែដោះស្រាយចេះជួយគ្នាតវ៉ាដោយប្អូនមានប្រសាសន៍មិញថាអាចជួបក្នុងក្នុងពេលដែលយើងមានបញ្ហាគេគេវាយគេតបយើងហេតុអីយើងសម័យនេះជាសម័យ Facebook ជាសម័យទូរស័ព្ទទំនើប ហេតុអីក៏យើងមិនថតទូរស័ព្ទហេតុអីក៏យើងមិនថតទុកជាឯកសាររបស់យើងតល់គេវាយយើងមានយើងបែរយកអត់ដៃស៊ូមឈួរមើលឥឡូវបងគ្រឿងវាចាប់រកអីចង់ចង់ថែមហ៎បាទបាទជូនចេញបើអឺបាទហ្នឹងហើយខ្ញុំបណ្ដាក៏មានចង់បន្ថែមបន្តិចទៀតពីព្រោះបន្ថែមចំណែងថាអឺរឿងរដូវកូវីដនេះ អឺបងប្អូនខ្មែររបស់យើងនៅកន្លែងណាបើមានគ្រឿងអ្វីក៏ដោយគឺដូចថាមិនមែនថាក្នុងលើ line ហ្នឹងទៅបញ្ញត្តិអីនិយាយរយរយរយពីការការ live ផ្សេងផ្សេងហើយនឹងការទូរស័ព្ទទៅ5ខ្ញុំនឹងសារសុំធ្វើអ្វីក៏ដោយមានរឿងអ្វីមកអឺផ្សាយមកឲ្យខ្ញុំបន្តថាគាត់ផ្ដល់ដំណឹងហ្នឹងសុំឲ្យគាត់មានផតតាំងឲ្យច្បាស់ពីព្រោះពួកពួកខ្ញុំកណារងថ្ងៃហ្នឹងធ្វើការដើម្បីសង្គមជាតិខ្មែរនឹងត្រូវការធ្វើការមានឲ្យច្បាស់លាស់ ឲ្យច្បាស់លាស់នៅមានយើងមានប៉ុតាឲ្យច្បាស់ដូច្នេះមានរឿងអ្វីកើតឡើងឬមួយចង់ខ្វះខាតអ្វីឬមួយថាមានអ្នកដែលគេសឹកភាសម្បត្តិយើងនេះចឹងទៅតែមានប៉ុតាឲ្យច្បាស់មានប៉ុតាឲ្យច្បាស់បើខ្ញុំនឹងអាចដោះស្រាយបានខ្ញុំអាចឡើងនិយាយឡើងថាបានបើថាគ្មានប៉ុតាទេនិយាយតែមកហ្នឹងអានឹងខ្ញុំអាចដោះស្រាយបានទេនឹងបានតែថែមចង់ក្រោយប៉ុណ្ណឹងបាទត្រឹមត្រូវបងអូនអូនគឿងមានការរៀបរាប់នោះត្រឹមត្រូវ ពេលដែលយើងចែកអំណោយឲ្យគាត់នេះយើងអត់មានត្រូវការចង់បានអីពីគាត់ទេគាត់ឲ្យគ្រាន់តែបានត្រឹមតែរូបថតមួយស្លឹកឬក៏បានព័ត៌មានបន្តិចបន្តួចពីគាត់ក៏បានដែរគាត់មិនហ៊ាននៅជាម៉េចគាត់មិនចេះតតថតរូបក៏យ៉ាងម៉េចបងគ្រឿងអឺបាទហ្នឹងហើយដល់និយាយនៅរឿងហ្នឹងទៀតលោកគ្រូអឺពីប្រហែលយើងចែកអំណោយទៅហ្នឹងថ្ងៃខ្ញុំកណ្ដាលចែកអំណោយទៅអរហ្នឹងយើងមិនមិន មិននឹងយើងចែកអំណោយទៅនឹងខទៅប្រាប់គាត់ហើយខទៅប្រាប់ថានឹងឯងនិយាយតាមបងណានឹងឯងចូលនិយាយអញ្ចឹងអញ្ចឹងពីប្រោះអឺបងលុយនឹងមិនមែនតែលុយពីបងមកតទេបើសិនណាលុយបងមកតបងក៏មិនចង់បានធ្វើមិនចង់បានប៉ុណ្្នឹងដែរដូច្នេះលុយនឹងមកពីបីតំណពីប្រោះបងប្អូននិយាយតាគាត់នៅខាងនោះលោកគ្រូគាត់នៅខាងប្រទេសក្រៅទៅប្រព័ន្ធណាបងប្អូននឹងតមកដល់លេងបងខ្លះទៅដល់លេងទៀតប្រហែលតំណដូច្នេះអឺខ្ញុំកណ្ណានឹងប្រាប់អូច្បាស់ហើយនិយាយប្រាប់តាមនឹងអរគុណដែល លោកគ្រូឬមួយយាយតាគាត់នៅខាងប្រទេសក្រៅនៅបវរណាជួយបងប្អូនខ្មែរក្រុមរបស់យើងកំពុងរកការកូវីដហ្នឹងហើយអរគុណច្រើនអញ្ចឹងណាយើងប្រាប់តោប្រាប់មកប្រាប់តោប្រាប់មកប្រាប់ហើយគាត់គាត់ធ្វើមិនបាននៅកន្លែងណាមិនទៅបានហើយសូមជួយកាមេរ៉ាហ្នឹងថតឲ្យច្បាស់សូមជួយថតថតឲ្យច្បាស់ហើយនឹងថតដល់សួរមើលបងប្អូនទទួលបានអំណោយនឹងមានការត្រេកអរទេបងប្អូនគាត់ខំនិយាយតាគាត់ខំទៅដល់អំណោយអញ្ចឹងមានមានពាក្យពេចន៍ឲ្យផ្ដាំទៅគាត់អីចឹងទេគាត់គាត់ធ្វើមិនបានគឺគ្មានលេងណាទៅបានទេ ហើយគាត់យើងនិយាយដូចថាខ្ញុំបណ្ដាញនិយាយថាគាត់ហ្នឹងឯណាថតសំឡេងត្រង់ណារៀនតាមណារៀនផ្លែទៀតហ្នឹងគេចែកអំណោយហើយហ្នឹងថតហ្នឹងណាយើងនិយាយតាមហ្នឹងទៅនិយាយហើយឡើងទៅតានិយាយមិនបានទៅមិនបានបាទអីទេមិនមិនបខំមកគាត់រហូតដល់គាត់និយាយច្រើនណានិយាយថាមួយម៉ាត់ពីរម៉ាត់ឬក៏អាចង់និយាយថាអឺចង់និយាយថាឲ្យបានឯកសារបន្តិចតួចណារូបថតបន្តិចតួចក៏បានដែរអូខេអរគុណណាបងអូនគ្រឿងឥឡូវបែរជួបបងអូនយើងខាយវិញ ខាងបំងាយនេះតើបងអូនមានឃើញការខ្វះខាតរបស់ប្រជាពលរដ្ឋដែលបងអូនបានចែកបាន ធូរស្បើយខ្លះដែរទេឬក៏កំពុងតែខ្វះខាតមកចន់កបងអូនអីទៀតបាទនិយាយរួមមកឡាញឡាញកូនកណាបានចែកលេខលេខខ្លះហ្នឹងខ្ញុំជាច្រើនមួយបានមួយទៀតធូរស្បើយច្រើនណាលោកអូហើយតំបន់តិចថាតំបន់ឧស្សាហកម្មកូនណាខ្មែរប្រហែលជា3000នាក់យើងចែកយើងចែក ទៅស្រុកថ្ងៃស្អែកទៀតហ្នឹងប្រហែលជា400ដល់500ចំណែកហើយបានទូសបាយខ្លះហើយលោកបាទហើយជុំជុំទី2ហ្នឹងគាត់ណាលើកឡើងនៅបញ្ហាការណីថ្មីមួយតែពីថ្ងៃ29ខែសីហាឆ្នាំ2021ការណីដែលម៉ែក្រមយើងទៅបិចវៃលោកអូអូគេវៃហ្នឹងថាបាទលេខថាការណីម៉ែក្រមយើងពូម្នាក់ខុសជើងវងបិណ្ឌហ្នឹងគាត់គាត់គាត់ហៅខ្លួនគាត់ហៅ pun cách tôi các mình à, à, với hôm mong hôm à, mong đập đập hôm muội hôm mong đập bậy được dễ hôm mong muội giúp phải hao chơi té hai con cách mình chơi là hỏi cách bạn quay con cách mà đại hay là hỏi con cách tập đẹp rồi tập đẹp thằng tập bên cách nó mai của ba và hay hay mình bên đẹp thằng của bái đẹp mai tập bên cách nó mai ổn đó đấy ម៉ែអូននឹងស្រែកឡោឡោឡោឡោឡោឡោឡើងថាខាងគាត់ណាគាត់អ្នកសន្តិសុខចាំច្រកបិទកន្ទប់ហ្នឹងក៏ជួយមកហើយចាប់ពូពូបិនហ្នឹងពូជាងបងបិនហ្នឹងទៅវៃនៅលេងជោគតែ6នាក់វៃកាត់ឯងហើយកូនក៏បានដឹងចិត្តជ្រាបដំណើរហ្នឹងកូនក៏បានក៏បានរអយុទ្ធធរគាត់តែខាងខេត្តគេទេមកកូនកូនក៏បានជំរាបគេបញ្ហា បញ្ហាទាំងបញ្ហារួមទាំងអស់ហ្នឹងគាត់បានជម្រាបផែនហើយហើយអភិបាលខេត្តក៏គេបានជ្រាបដែរឥឡូវបញ្ហាហ្នឹងកំពុងតែដោះស្រាយបាទហើយសូមសូមចូលមកបងប្អូនខ្មែរកម្ពុជាខ្មែរក្រមយើងបើមានបញ្ហានៅតំបន់ដងណាយហ្នឹងក៏ដីតំបន់បន្ទៀងក៏ដីតំបន់នៅពេលនគរក៏ដីចូលតំណាក់កណ្ដងមកកាន់ខ្ញុំមកបងជឿងក៏បានមកខ្ញុំក៏បានមកបងជឿងបានបាទដើម្បីដោះស្រាយ មិនមែនអ្នកណាវ័យដំចំថាក់អីយើងត្រូវតែថតរួចហើយបើយើងមិនបានថតនៅនៅបន្តក្តីប៉ុន្តែយើងថតស្នាមវ័យហ្នឹងស្នាមដែលគេវ័យដំចំថាក់ហ្នឹងយើងត្រូវតែថតមកដើម្បីបញ្ជាក់ប្រាប់ខ្ញុំហើយខ្ញុំគ្រប់ផ្លូវដល់គ្រប់ផ្លូវដល់ដល់ដំណោះស្រាយហើយរកអយុធធម៌ជូនឲ្យបងប្អូនយើងបាទហ្នឹងហើយអូនអូនខៃរៀបរាប់ហ្នឹងគឺត្រឹមត្រូវណាស់ពីព្រោះ យើងសម័យនេះអ្នកណា ណាក៏មានទូរស័ព្ទរៀងរៀងខ្លួនម្នាក់មួយម្នាក់មួយដូចតែគ្នាប៉ុន្តែហេតុអកុសលយ៉ាងណាมันបានគិតដល់ចំណុចហ្នឹងគេវាយរហូតដល់ប្រមាណ7 8នាក់ឯង4 5នាក់វាយម្នាក់ឯងបាទអត់មានជួយគ្នាទៀតវាយរហូតដល់បាក់ដៃរហូតដល់ឈាមពេញខ្លួន ហេតុអីក៏យើងអត់មានមិនជួយស្រែកជួយត្រូវគេវាយនឹងឬក៏សំពះឲ្យគេវាយរហូតយ៉ាងម៉េចមិនចេះឆ្ងល់ដែរអឺការករណីហ្នឹងលោកអូដូចថាវាយហើយហើយលើកដៃសំពះណាហើយវាយបាក់ដៃដល់ហើយដល់ហើយហើយដល់ហើយមកដៃបន្ទប់ហ្នឹងដើរទីចាក់ទីចាក់មកដៃបន្ទប់សម្លាប់សម្លាប់ហើយដល់ហើយបងអូនខាងបងអូនកូនណាប្រកហ្នឹងគេបានរៀបការមកមកកូនហើយកូន ទទួលដំណោះស្រាយជូនគាត់ហើយតែខាងខេត្តពេលផុសឡើងខាងខេត្តគេទេមកសួរខាងសម្ដាប់ធ្នាប់គេហៅយន្តថាអាំងនិនអាំងនិនដោយនៅសម្ដាប់ធ្នាប់បតីក្នុងខាងខេត្តតយគេគេទេមកកូនហើយកូនក៏បានវាប្រាប់បញ្ហាហ្នឹងឲ្យគាត់ស្ដាប់ឲ្យគាត់ថាគាត់ដោះស្រាយជូនហើយឡូវគេក៏ដោះស្រាយជូនខ្លះខ្លះដែរខាងឆ្នាំតិចចាក់អីហ្នឹងបាទហើយនៅមើលមើលខាងបនឡោមពុំក៏តាមដានករណីគាត់អត់អត់ស្លាប់ទេក៏នៅរស់ឡើយដែរ và bà nó nó nó hủa lại bên tay bên ngô á bà quay quay phong thắt phong thắt trong đầm tụng hay quay à, à trên lọt cội nó quay quên nó quay à, à, quay quay quay đếc mình lãng quay canh thơ chọt tập <laughs> á quay mình toàn này à dụ ha học tập nó canh thơ chọt sớm á quên nó bà ai rồi quay là nặng nắng em nè anh kêu quay dùm lắm ok buồn chưa miễn ấy thay mấy con ដំណោះស្រាយជូនប្រជាពលរដ្ឋអញ្ចឹងកុំឲ្យគាត់អបដៃសំពះគេរហូតដល់សុំសុំសុំគេអភិជាស្រ័យសុំឲ្យគេអភ័យទោសគឺមើលទៅវាមិនសង្ឃឹមទេសង្ឃឹមសមត្ថភាពយើងជួយគ្នាប្រជាពលរដ្ឋខ្មែរក្រមយើងកុំអបដៃឈោមើលហើយមានបញ្ហាអីយើងត្រូវចេះជួយគ្នាបងអូនមានកម្រិតយ៉ាងម៉េចដែរកណាហ្នឹងហើយកណាគ្រាន់តែចង់មានយោបល់ហ្នឹងចង់មានកម្រិតប្រាប់បងប្អូនជនរួមភាសាយើងទាំងអស់គ្នាគឺថាស្មៃនឹងយើងយល់ថាស្មៃនឹងគឺថា សម័យ Facebook សតវត្សទី21ស្មាសិទ្ធិមនុស្សហើយយើងគួរតែយើងយកសិទ្ធិយើងប្រើយើងមិនគួរណាមកយើងគេធ្វើទុកមកលើយើងយើងស្ងំយើងអបដាយសំពះឲ្យគេវាយដែរគឺថាឥឡូវហ្នឹងយើងនឹងឯងគេនិយាយរួមទេថាយើងស្មៃនឹងគឺថាមានទូរស័ព្ទទាំងអស់គ្នានរណាក៏មានទូរស័ព្ទទាំងអស់ណាយើងមានបញ្ហាអីគឺថាបញ្ហាអីយុទ្ធធននឹងយើងថតទុកទៅថតទុកក្នុងទូរស័ព្ទទៅបើយើងថតវីដេអូទុកទូរស័ព្ទក្នុងទូរស័ព្ទក៏វាមិនខាត់ថ្មខាត់អីដែរវាមិន បង់អីទេយើងសំខាន់យើងធ្វើអីយើងអត់មានប៉ុស្តាងចាស់ច្បាស់ហើយទី1ទី2ហ្នឹងយើងត្រូវចេះប្រសិទ្ធរបស់យើងក្នុងនាមយើងជាមនុស្សក្នុងពិភពលោកហ្នឹងមានសិទ្ធិស្មើគ្នាទេមិនថាអឺណាឯងធំទួចអីណាឯងសឹកមកលើខ្ញុំមិនត្រូវណាឯងធ្វើណាឯងធ្វើត្រូវខ្ញុំគ្រប់ណាឯងធ្វើកុសខ្ញុំអត់គ្រប់ទេអាហ្នឹងគឺថាសិទ្ធិមនុស្សហ្នឹងវាស្មើភាពគ្នាដូច្នេះយើងត្រូវតែមានសិទ្ធិណាឯងវែងខ្ញុំច្រំថាបំពេញមកលើខ្ញុំខ្ញុំមានសិទ្ធិកត់ទុកជាផតាំងវិញបដិងណាឯងទៅថ្ងៃអនាគតទៅថ្ងៃមុខខ្ញុំបដិងបើសិនជាយើងគ្មានផតាំងអី គឺថាយើងនិយាយមិនឆ្នះគេទេគឺថាសម័យនឹងគឺថាធ្វើការនឹងតាមច្បាប់ទូទៅមានប៉ុតាងបើយើងនិយាយឆ្នះគេបើយើងនិយាយមកស្ទេនឹងគេមិនយកជាការទេនឹងសូមជូនដល់បងប្អូនទាំងអស់គ្នាយើងមានបញ្ហាអីករណីអីយើងយកទូរស័ព្ទយើងថតទៅបានតិចច្រើនក៏ដោយកាន់តែច្រើនក៏ដល់ល្អតិចក៏យើងមានផតតាំងដើម្បីយើងប្តឹងទូថ្ងៃក្រោយដែរបើយើង ឆ្នះគេបើសិនជាគេរំលោភយើងខ្លះយើងបើយើងគេរំលោភយើងហើយយើងទូរស័ព្ទមាននឹងហៅប៉ៅមាននឹងតង់ប៉ុន្តែយើងមិនហ៊ាន ពុតចេញមិនហ៊ានប្រើណានឹងបាននេះថាយើងនឹងមិនមិនមិនចេះប្រើសិទ្ធិរបស់យើងខ្លួនឯងបាទបាត់សិទ្ធិខ្លួនឯងនឹងឲ្យយើងបាក់ស្បាត់មើលថាបាក់ស្បាត់ខ្លួនឯងនឹងបងយើងគឺថាយើងមិនសកលនៅអ្វីជាសិទ្ធិចឹងណាបាទនេះគឺសុំ5ប្រាប់ទៅយុវជនខ្មែរយើងទាំងអស់គឺថាសម័យហ្នឹងយើងមានបញ្ហាអីយើងហួតទូរស័ព្ទយើងថតទុកជាប៉ុស្តាបាទនឹងនឹងអឺតារាសុំផ្ដាំទៅយុវជនខ្មែរ កណាទាំងទាំងទាំងអស់ហ្នឹងគឺតែ21ខេត្តខ្មែរយើងទាំងអស់តែមានអីរំលោភសិទ្ធយើងសតទូរស័ព្ទទៅបាទហ្នឹងហើយជាបតាំងបាទគ្រូអរគុណបងជឿងមានការចាប់អារម្មណ៍ទៅលើនឹងចំណុចសំខាន់ណាស់អឺពីពួកខ្មែរក្រមយើងមានចិត្តអំណត់អត់ធន់ហ្នឹងហើយអត់ធន់ឬក៏តគេហៅថាប្រកបដោយយើងមិនមែនថាមើងងាយអីទេគេថាក៏ភាពដោយភាពងងណា អត់ធន់រហូតដល់គ្មានគ្មាន ការម្ចាស់ការលើខ្លួនឯងអត់សំពះគេសំវល់គេឲ្យគេអល់អភ័យទោសអាហ្នឹងរឿងមួយ គឺជារឿងមួយមិនល្អទេធ្វើយ៉ាងណាគឺថាត្រូវតស៊ូពេលដាច់ដង្ហើមស្លាប់ក៏ត្រូវតស៊ូដែរកុំឲ្យអបដៃឈរមើលគេអញ្ចឹងអូខេឥឡូវអរគុណចាស់សំរិនមានអីចូលរួមចំណែកនឹងទេក្នុងការអប់រំផ្លូវចិត្តដើម្បីគាត់នឹងខ្លាចគេពេក រហូតដល់លុតជង្គង់សំពះគេគេវាយដល់បាក់ដៃនៅតែមានអត់មានអ្នកជួយណាឥឡូវគិតធ្វើម៉េចបងហើយបងចាស់កណាហើយបើនិយាយថាទស្សនភាពហ្នឹងកណាវាតែឃើញវាមានមានពេលអួលដើមទ្រូងនិយាយរំរួចយើងវាហាក់ដូចជានៅក្នុងទ្រូងខ្លាអញ្ចឹងហាក់ដូចជាយើងជាចំណៃរបស់ពួកគេអញ្ចឹងដែនខ្លា សំបីទៅអាការណីលើកដីសម្បានហូបបាក់ដីទៀតយើងថាវាវាខូខូពេកណាសំបីទៅបាននិយាយថាសំបីទៅយួនគេមានប្រាក់គេគេហៅដិន người chạy đi chứ ai nỡ đánh người chạy lại គ្នាគ្នាគ្នារត់មកគ្នាលើកដៃសម្បាយើងដឹងស្រាប់មិនមែនជួមមកជីវិតគាត់មកដែលសម្បាដល់ម៉ែអូគាត់មក ហ្នឹងហើយអាហ្នឹងសុំរស់សុំរស់មិនអោយរស់ផងថាបើនិយាយគឺជាភាសាជឿចាប់នោះវាពិបាកគឺតែយើងយើងដឹងស្រាប់ហ្នឹង4 5ណាត់អ្វីគ្នាដល់លើកដៃសម្ផាស់នោះអ្វីបាក់ដៃទៀតអញ្ចឹងតែក៏មានទូអ៊ីផងត្រង់ទៅគាត់ស្រែកកូនគាត់អោយរក្សាគម្លាតនោះឲ្យជុំត្រូវទៅណោះព្រោះមិនមានការតតតែងជុំទៅ បានន័យថាគាត់គាត់គាត់ជួយរក្សាច្បាប់ហ្នឹងបាទបានន័យថាកូននៅរៀនលេងកឡៅក្រៅប្រឡែនហ្នឹងគឺខ្លាចកងសន្តិសុខគេស្រែកហើយបានគាត់ហៅកូនដល់កូនមិនជឿមិនមិនចូលហ្នឹងគាត់វាយកូនគាត់ទៅអាហ្នឹងកណងនេះគាត់ជួយនេះគាត់ដល់ពេលរងក្រគាត់ទៅនោះហើយចាប់ចឹងណាអាហ្នឹងគេហៅគូកោគាត់ថា អឺលេងលបេខោគេទៅស្ងាត់លែមនេះហ្នឹងគេលឿជាបដើមចាស់ចាស់ក៏ថាបដើមណាគ្រាន់កណ្ដាលទ្វាមកគ្រាន់ទ្វាហៅថាទៅរៀនសូត្រលេងសិស្សស្ងាត់ស្ងាត់តប់ហ្នឹងសម័យនោះវិញចឹងអាត្មាមិនចង់និយាយអារឿងអញ្ចឹងទៅនិយាយទៅវាមែនទេរកនិយាយមិនចង់រួចផងអាភ្ញាក់ឡើងអាបញ្ហាឃើញទៅឥឡូវកណា ខ្ញុំកណាចង់និយាយប្រកាសណាប្រទេសវៀតណាមណាប្រទេសវៀតណាមអារឿងស្រងកអណាជាដេកគេហៅថាពីប្រហែលឆ្នាំមកបន្លាយហ្នឹងអារឿងនីហារ៉ុនណាបាននេថានរមកអចេញទៅបរទេសដេកលេខពីមិនទេពួកមិនគួរអុយបើជារាឯងអត់បាយវាមិនសមណាអូមិនសមយើងដល់ អើវាវាមិនទុកអោយដល់គេហៅថាប្រទេសដេកថារឿងនាំកោចេញទៅពិភពលោកដេកលេខទាមិនតែមិនគ្រួអារដូវកូវីដនោះអោយបជារះឯងវាអត់បាយខាយទឹកហើយសុំវ៉ាលែងខ្លះពីខែมันបានទៅជំនួយផងហើយបើនិយាយថារឿងបាត់ស្បាតនោះកណាមិនចង់និយាយទេមកពីកណាធ្លាប់ឃើញអាទិដ្ឋភាពនោះវា 40ប្រហែលឆ្នាំហ្នឹងកណាឃើញកាលកណានោះនេះសំបីខ្មែរយើងកណាចង់និយាយថាកណាចោះមនរៀនហេខេតពីខេតចោះមនរៀនឯវត្តកំណត់ណាអាមកពូគេបុកហ្នឹងណាបុកខ្មែរយើងសោះណាមកយួនមកចោមរុំណាជាតិយួនណាអូចោមរុំហើយកាត់មែននេះណាឃើញអាណិតងាប់កាត់នោះសុំទោសគេទៀតណាគេបុកនោះសុំទោសគេទៀតណាអូជួយចាំណា ដល់ហើយរហូតដល់ញាតញោមណាអាមាធ្លាប់ពេញធ្វើគេងដល់ប៉ូលីសចរាចរណ៍ហ្នឹងគាត់ញ៉ហើយគាត់គាត់គាត់ឌុបម៉ូតូហ្នឹងគាត់ញ៉អីហើយគាត់ខ្លាចអូគាត់គាត់គាត់ខ្លាចណាស់តាប៉ូលីសចរាចរណ៍ណាគាត់ឃើញតាប៉ូលីសចរាចរណ៍គាត់ខ្លាចហើយខ្ញុំនិយាយដល់រឿងផ្សេងអូបាក់ស្បាតដល់តែមករហូតនិយាយអាភាសាហ្នឹងពិបាកអាទិដ្ឋភាពដូច គេបុកដើដួបាក់អីបាក់ជើងចឹងហើយគេមកសិនដែរណាជ្រិតគេណាទៅឃើញបុកបរំគេនេះអីយើងមិនអីខំបបបោះប្រឡំសុំទោសគេអញ្ចឹងទៅត្មាកណាធ្លាប់ចំរនជួបមានពេលថ្ងៃខ្លះជួបបាពី3ករណីមកតាមផ្លូវអាឡូមួយតងស្មៃនោះវាច្រើននោះមានជួនចំរជុំពី3ករណីហើយទៅបើឃើញនេះកណាឈប់ហើយកឲ្យម៉ូតូឈប់ហើយមើលអញ្ចឹងមែនជួបខ្មែរអញ្ចឹងអញ្ចឹង បុកតែគេបុកហើយដួលអាយ៉ាអាយ៉ៃអញ្ចឹងនោះសុំទោសគេទៀតណាណែវិញជុកណែណាវាចាប់ចឹងហើយមិនត្រប់សំហ្នឹងកណាចង់អរគុណថ្លែងអំណរគុណជំនួសបងប្អូនញាតិញោមនៅខ្មែរក្រមទាំងអស់ទៅចោះចំពោះញាតិញោមដែលយកចាត់ទុកដាក់ជួយដល់ញាតិញោមកំពុងតអត់បាយខែទឹកហ្នឹងសូមអានិសងបੰនកុសលហ្នឹងជួយ ញាតញោមបានសេចក្តីសុខសេចក្តីចម្រើនហើយតាមអានិសង្ឃញាតញោមជួយពេលហ្នឹងណាអឺគឺញាតញោមគឺហាក់ដូចជាឲ្យសុខភាពខ្លួនឲ្យអាយុរបស់ខ្លួនឲ្យកម្លាំងរបស់ខ្លួនបានន័យថារបៀបអើតមាចង់និយាយអានិសង្ឃឲ្យឲ្យឲ្យរដូវពូវៀតណាមណយជាពិសេសក៏នេះនឹងហើយអានិសង្ឃញាតញោមណា ចិត្តក្រយនឹងបានញាតច្រើនហើយហើយបើធ្វើមកចាស់គេជួបទៅកម្មកធាសកលនឹងសមឲ្យញោមហើយអានឹងតាមាខ្ញុំតារាសូមជំនួសប៉ុណ្ណឹងបាទអរគុណទាំងអឺបងគ្រឿងមើលសំសំណួរចម្លែសយួនចំក្រមមើលនិយាយថាម៉េចសារីសើងនេះមើលមិនឃើញកន្លែងកន្លែងខ្ញុំបណ្ណាមើលមិនឃើញនេះទេមើលមិនឃើញបន្លឹងទេមិនឃើញអញ្ចឹងហើយអូសារីសើងគាត់និយាយថា à, ờ, vụ đánh người chết này bằng chứng còn trong clip ông xưng thôi đầy đủ còn vậy tha cái lệnh để vậy nửa ờ, nâng miền nụ của nông với ô alo dừng miền pho tạng bản loạn nâng ngay bỏ trong miền pho tạng bản loạn nâng hay ờ, xong mà chỗ đó là bằng bốn cái bao giờ trở tới thua cả anh ta cộng từ mà rừng đi vì pro rừng nên cười rừng việc còn đó cũng may còn bao dương vậy đó bạc đại chứ á đôi ừ. khi nó dừng miền pho tạng bản loạn nâng ហើយសូមស្នើទៅដល់បងប្អូនយើងទាំងអស់ហើយនឹងបើជាពិសេសខាងនៅទ្រូទូពីងកោទៀតហើយសូមស្នើទៅដល់ខាងសហព័ន្ធសូមជួយអន្តរាគមដល់ខ្មែរក្រមរបស់យើងមួយរូបនេះនឹងហើយខ្ញុំកណាមានពាក្យដែលឆ្លើយតបក្រុមនេះកន្លែងនេះអរគុណបងអរគុណណាបងអូនចៅចៅសារ៉ាប់មានអីថែមថយអឺកណាសូមបន្ថែមកន្លែងនេះបន្តិចចង់ឥឡូវយើងកំពុងនៅក្នុងរដូវកាលកូវីដឥឡូវ ចង់ប្រាប់បងប្អូនអំពីបញ្ហាឬទៅធ្វើតេស្តអញ្ចឹងទៅធ្វើតេស្តអញ្ចឹងបើសិនជាបងប្អូនទៅធ្វើតេស្តសូមឲ្យគេបដូរស្រោមដៃមុននឹងមុននឹងធ្វើតេស្តយើងព្រោះអីខ្ញុំកណាសង្កេតមើលមករយៈនេះដែលខ្ញុំកណាទៅធ្វើតេស្តផ្ទាល់ទៅឲ្យគេដូរឲ្យគេដូរស្រោមឲ្យគេថា10នាក់បានគេដូរម្ដងប៉ុន្តែខ្ញុំកណាមិនព្រមខ្ញុំណាថាបើបែបហ្នឹងជឿអា10នាក់អាម្នាក់មុនហ្នឹងគឺឆ្លងអញ្ចឹងអាអ្នកក្រោយក៏វាឆ្លងដែរអាស្រោមដៃរឿងសំខាន់ណាអញ្ចឹងជាអនាម័យមួយដល់ដល់សំខាន់អញ្ចឹង បើបងប្អូនយើងទៅធ្វើតេស្តលក្ខណៈសម្រៀបជួច្រើនយើងសង្កេតមើលទេថាក្នុងបន្ទប់យើង3នាក់អាហ្នឹងយើងមិនបដូរក៏បានដែរប៉ុន្តែអ្នកផ្សេងយើងមិនអាចទុកចិត្តបានទេអញ្ចឹងយើងត្រូវស្នើឲ្យគេហ្នឹងបដូរស្រោមដៃហើយឲ្យរក្សាគម្លាតឲ្យឆ្ងាយឲ្យស្រួលបួលដើម្បីសុវត្ថិភាពរបស់របស់ផងយើងមិនអីយើងមិនអាចមិនអាចដឹងបានថាក្នុងពេលដែលកំពុងធ្វើតេស្តអ្នកមុនហ្នឹងមានជំងឺឬក៏មិនគ្រាន់តែមកយើងចូលទៅដល់គេដាក់តែម្ដងអ្នកខ្លះគ្មានបានរៀងលៀងអត់ដែរទេផងអញ្ចឹងបងប្អូនសូមមេត្តាយើង ប្រុងស្មារតីយើងសង្កេតនៅកន្លែងនេះឲ្យមកចត់បន្តិចព្រោះអីនេះជាបញ្ហាធំយើងមិនមែនលេងសើចបានទេអាយុជីវិតយើងគឺនៅពេលដែលធ្វើតេស្តនោះឯងពេលខ្លះយើងមិនឆ្លងក៏អាចឆ្លងបានដែរនេះជារឿងដែលខ្ញុំកណាសូមផ្ញើផ្ដាំដល់បងប្អូនប៉ុណ្ណឹងហើយក៏មានឃើញវីដេអូមួយរយៈនេះឃើញបង្ហោះឡើងថាការធ្វើតេស្តនឹងខ្លះក៏មិនបានលៀងដែរខ្លះទៅរូបពីជំនួសនេះមួយហើយទៅតរូបជំនួសមួយទៀតនេះជារឿងមួយដែលយើងគួរតែតវ៉ា យើងស្ដាយរដ្ឋគេមិនស្ដាយអារឿងស្រោមដែរនឹងប្រមាណទេប៉ុន្តែណាស់តអ្នកធ្វើទេយើងទេដែលគេខ្ជិលគេខ្ជិលយើងមិននិយាយគេខ្ជិលគេចេះតែធ្វើតាមទៅបែបហ្នឹងអញ្ចឹងយើងក៏បណ្ណោយគេតាមហ្នឹងយើងក៏ឆ្លងតាមហ្នឹងដែរទៅនេះណាសូមចូលរួមទៅប៉ុណ្្នឹងនេះនេះគឺជាកំណត់មួយល្អចេះតវ៉ាចំណុចហ្នឹងល្អពីព្រោះយើងឃើញថាអាជនអីអាផ្ដាប់រុកមិនស្រួលបុករុកតែម្នាក់ឯងតែមួយបុកឲ្យពីរនាក់អញ្ចឹងយ៉ាប់បដ ாய் យើងត្រូវចេះមើល យើងត្រូវចេះមើលពីចម្ងាយហើយចេះតវ៉ាផងកុំអោយគេធ្វើតាមតែចិត្តយើងបំរុបបំរុបអំពីតយើងនោះក៏គួរអោយអាណោះធំណាអញ្ចឹងគួរថាបងអូនមានកម្រិតល្អសូមគាំទ្របាទហ្នឹងហើយខ្ញុំបណ្ដាមានយោបល់បន្តិចទៀតហើយសូមបណ្ដាទៅដល់បងប្អូនខ្មែររបស់យើងដែលគេចាប់ទូចិត្តទៅលើសក្តិហ្នឹងត្រឡប់ពុលមកផ្ទះហ្នឹងសូមឲ្យគេធ្វើលេខិតឲ្យយើងឲ្យគេឲ្យគេហ្នឹងធ្វើតែឲ្យយើងមកសារទៀតធ្វើតែឲ្យយើងមកសារទៀតសូមធ្វើលេខិតបញ្ជាក់ថាយើងហ្នឹងអត់មានកូវីដ បាទដូច្នេះពីប្រុសខ្ញុំកណ្ដាលនឹងទទួលបានព័ត៌មានពេលម្សិលមិញថ្ងៃអឺមានបងប្រុសមួយនោះតែចាប់យកទៅចិត្តលេសាក់ហ្នឹងអឺពួន10ថ្ងៃពួន10ថ្ងៃដល់ពេលអឺព្រឹកហ្នឹងគាត់គេគេឲ្យមកផ្ទះណាគ្រប់4 10ថ្ងៃហ្នឹងគេឲ្យមកផ្ទះគេឲ្យមកផ្ទះដល់រួចទៅអាមកដល់តាព្រឹកហ្នឹងហើយគាត់ទៅទិញកោទិញម្ហូបហ្នឹងមកហូបបាយដល់ពេលថ្ងៃសៀលម៉ោង3ហ្នឹងគាត់ហ្នឹងគេជំរុំគាត់ហ្នឹងគេហៅទៅទេភាសាទៀត ហើយដល់ពេលគាត់ទូទាំងនឹងចប់ហើយដូចឆ្នាំដល់នឹងអា4 10ថ្ងៃហើយប៉ុន្តែខុសនឹងខំព្រោះពេលកន្លែងចាប់គេយកទៅធ្វើនឹងមកហេតុម៉េចបានឲ្យគេចេញមកមិនធ្វើទេឲ្យគេទុំត្រោអត់ដូចជារឿងមួយដែរហ្នឹងបាទបងប្អូនឯងមានមាន ការរៀបរាប់ហ្នឹងត្រូវហើយពីព្រោះយើងចេញមកត្រូវមានលិខិតបញ្ជាក់ថាយើងនឹងបរិសុទ្ធស្អាតល្អ បាទមកមកហើយលេសាតើអោយើងទៅវិញអានឹងអត់ល្អទេយើងត្រូវតែបញ្ជាក់ឲ្យច្បាស់លាស់ថាខ្ញុំមានសម្បត្តិស្នាមថាខ្ញុំនឹងអត់មានកូវីដទេខ្ញុំទៅចេញមកពីចាត់ចាត់តឡៃសាក់អញ្ចឹងទៅណាយើងត្រូវមានឯកតាមួយបញ្ជាក់ថាយើងនឹងស្អាតស្អំណាបាទបាទអូខេឥឡូវនៅក្នុងក្រុមរបស់យើងមានអ្នកណាគឺចង់ថែមយោបល់ទេបាទគាត់សុំចេញយោបល់បន្តិចជួយបាទអូខេក្នុងការចាក់វ៉ាក់សាំងបាទលើកពនលើកបញ្ហាក្នុងការចាក់វ៉ាក់សាំងវិញ បើកម្មកម្មករខ្មែរក្រមយើងធ្វើតាមតំបន់នានាទូតែដែនដីដល់ទន្លេមេគង្គណាពេលយើងចាក់វ៉ាក់សាំងហ្នឹងយើងទទួលបានចាក់យើងទទួលបានវ៉ាក់សាំងហើយហើយយើងមិនតាន់មានកងត្រាមិនតាន់មានកងត្រាបោះលើឯកសារដែលគេដែលគេចាក់វ៉ាក់សាំងឲ្យយើងរបស់អភិបាលឃុំឬសកាត់ហ្នឹងយើងត្រូវយើងត្រូវតាមតែគេបោះកងត្រាហ្នឹងឲ្យបានឲ្យបានមែនទេបានមកចាត់បាត់តែហ្នឹងគេហៅបាត់តែណា ដើម្បីឲ្យយើងទុកជាឯកសារពេលយើងមាន អាការរកអីមិនមិនស្រួលខ្លួនយើងយកឯកសារនឹងបីនេះតបតបទៅមួយគេបាទដឹងផ្ដល់ជាមួយគេអូខេអឺត្រឹមត្រូវបងអូនអាហ្នឹងតើតើមានឯកសារនិយាយរួមថាសំខាន់គឺធ្វើអីតើតើមានសាក់សីតើតើមានឯកសារតើតើមានអីជាទម្លាប់របស់យើងខ្មែរក្រមធ្វើអីមិនសូវមានអីក្នុងដៃទេ យើងត្រូវបញ្ជាក់ច្បាស់លាស់អំពីឯកសារអំពីផុសតាងឲ្យច្បាស់លាស់ថតរូបទុកជាឯកសារអញ្ចឹងទៅដើម្បីដូចជាបងអូនជើងរាប់រៀបរាប់មិនថាមិនទៅអស់អាអស់អស់ថ្មឲ្យរហូតដល់ថតកប៉ុសទេណាមិនទៅអស់អាលុយអីរហូតដល់អស់លុយរាប់ពាន់ដុល្លារមិនទេឥឡូវគាត់ថាថតសោះហ្នឹងក៏បាក់ដែរមើលទៅប្រហែលជាគាត់ហ្នឹងមិនចេះថតយ៉ាងម៉េចក៏យើងក៏មិនដឹងយ៉ាងម៉េចគឺតម្លៃរបស់គាត់មិនចូលចិត្តថតយ៉ាងម៉េច តែឥឡូវមានអ្នកណាគេថែមបន្ថយតិចណាយើងចប់ព័ត៌មានប៉ុណ្ណឹងអាសូមថែមកន្លែងថតរូបបន្តិចអឺនិយាយរួមមកបងប្អូនខ្មែរក្រមយើងដោយសារគាត់មានការភ័យខ្លាចនេះសម្បីតែខ្ញុំកណាផ្ទាល់កាលនៅជាប្រសងណាក៏មានគេឃោសនាទៅគេផ្ទះទុកផ្ទះអីសម្លុតទាំងយើងនៅជាប្រសងគេហៅយើងស្មើម៉ៃតោម៉ៃតោជាងបែបនេះប៉ុន្តែពេលនោះបើសិនជាយើងស្មារតីយើងខ្សោយពេលនោះគឺគេអាចសម្លុតស្មារតីយើងបាន គេឲ្យឲ្យយើងបាក់ស្បាតបានប៉ុន្តែបើយើងតែពេលហ្នឹងគឺកណារឹងមាំដែរគឺអាចតវ៉ាមកគេផ្ទះទុកសម្លាប់គេវិញថាអ្នកឯងមិនរៀនច្បាប់មិនអីមកធ្វើដាក់ខ្ញុំបែបហ្នឹងហៅខ្ញុំអ្នកបុកសត្វតែម៉ៃតាម៉ៃតានេះជារឿងប្រវត្តិរបស់កណាពិតអញ្ចឹងចង់បញ្ជាក់ដល់បងប្អូនបែបនេះថារឿងអីក៏ដោយសំខាន់យើងត្រូវប្រមូលអារម្មណ៍ឲ្យនឹងនោះពេលដែលគេវាយតបយើងឬក៏កំពុងអ្នកផ្សេងកំពុងវាយតបហើយយើងអ្នកនៅខាងក្រៅនេះយើងក៏អាចជ្រាបព័ត៌មានយើងក៏អាចអូស ទូរស័ព្ទបានទូរស័ព្ទវាមិនអស់ថ្មវាមិនខាត់បងទៅត្រឹមថតคลิปវីដេអូនេះយើងអាចលេងទូរស័ព្ទលេងហ្គេមឬក៏អាចធ្វើអីបានតែណាយើងក្រឹមមកថតឯកសារដើម្បីសុវត្ថិភាពរបស់យើងនេះយើងមិនអាចធ្វើទៅបានអញ្ចឹងខ្ញុំកណាចង់ចូលរួមបែបនេះគឺចង់ពង្រឹងស្មារតីបងប្អូននេះកន្លែងនេះជារឿងសំខាន់ណាព្រោះអីសម័យនេះយើងមានឯកសារដោយដែលកាលខ្ញុំកណានៅប្រសងរឿងដៃវត្តភូមិក្រោមជាដើមហ្នឹងលើកទូរស័ព្ទថតវីដេអូគេហើយគេជេរតែប្រមាត់លោកមួយអង្គនោះលោក លុបវីដេអូចោលភ្លាមនេះជាឯកសារពិតបែរជាលុបផុសតាំងនេះចោលទៅពេលហើយខ្ញុំកណារូបផុសតាំងនេះពិតមិនបានបានត្រឹមតែថតសម្លេងអញ្ចឹងនេះជាបញ្ហាមួយដែលយើងគួរតែដាស់តឿនសតិអារម្មណ៍របស់យើងឲ្យយើងក្លាហានបន្តិចកុំចាញ់ច្រាបគេពេលដែលយើងកំពុងមានបញ្ហាកន់បែបហ្នឹងហើយយើងចាញ់ច្រាបពេលបាក់ស្បាតនេះជារឿងដែលមិនល្អទេអញ្ចឹងសូមស្មារតីបងប្អូនយើងក្នុងរដូវកាល Covid នេះហើយក៏មានផ្នែកខាងរដ្ឋាភិបាលខាងអាជ្ញាធរនឹងคล้ายៗក៏ច្រើនដែរ ខ្លះជីទៅនឹងគ្មានក្តារស្នាមអីត្រឹមត្រូវគេសួរយើងគេសុំផាក200យើងឲ្យលុយក៏ដែរមានបងប្អូនខ្លះក៏ត្រូវជួបទុកលំបាកបែបហ្នឹងអញ្ចឹងយើងត្រូវតែសួរមើលថាអ្នកឯងធ្វើការខាងសង្កាត់ណាឈ្មោះអីទីតាំងអ្នកឯងធ្វើការនៅកន្លែងណាយើងសូមមើលឈ្មោះមើលប័ណ្ណរបស់គេស្រួលបួត្រឹមត្រូវចាំយើងឲ្យគេថាអាហ្នឹងសូមបងប្អូនយើងកន្លែងហ្នឹងយើងត្រូវតែឲ្យឲ្យម៉ត់ចត់កន្លែងនេះបន្តិចយើងកុំចាញ់ច្រាបគេដល់ថ្នាក់យើងភ្លេចថាខ្លួនឯងនេះមានសិទ្ធិមានអំណាចដែរអញ្ចឹងនៅក្នុងប្រទេសណាក៏ដូចប្រទេសណាគឺមានសិទ្ធិសេរីភាពស្មើគ្នាទាំងអស់ទាំងរាជនិងប្រជាជន ណាហ្នឹងអរគុណតែប៉ុណ្ណឹងអង្គគ្រឿងមើលមើលឡើងសាសេរីសេរីសេរីសើហ្នឹងគាត់និយាយថាម៉េចហ្នឹងហើយគាត់បានបញ្ជាក់ថាហ្នឹងហើយតាមច្បាប់នៅប្រទេសវៀតណាមពីប្រងអ្នកទូអ្នកធំនេះគឺមានសិទ្ធិស្មើគ្នាដូច្នេះអឺអ្វីដែលយើងទទួលតែដូចលោកគ្រូអឺលោកគ្រូថាចូលសារ៉ាត់បាននិយាយមែនចឹង អឺពីព្រោះយើងទៅធ្វើតេស្តហ្នឹងគឺត្រូវតែឲ្យគាត់នឹងគាត់បញ្ជាក់ភាសាទៀតណាគាត់ថានឹងឲ្យត្រូវទៅលៀងដែរបញ្ញាទឹកអកលលៀងដែរហើយនឹងផ្លាស់ស្រោមដែរផ្លាស់បញ្ញាទឹកអកលលៀងដែរពីព្រោះយើងត្រូវថាមិនមិនមែនថាគេធ្វើធំហ្នឹងឯងនឹងយើងខ្លាចគេទេមិនមែនទេពីព្រោះយើងធ្វើសិក្សាគ្នាដូច្នេះយើងត្រូវតែដឹងច្បាប់ច្បាប់នឹងច្បាប់ឬថារដូវ រដូវ Covid 10រដូវ Covid 19ដូចណាច្បាប់គេចេញមកនឹងច្បាប់ខាង19គេថាចេញមួយសោដូច្នេះយើងត្រូវដឹងច្បាប់នោះយើងអាចតវ៉ាយើងអាចនិយាយយើងអាចស្នើសុំទៅគេបានឲ្យតែយើងដឹងច្បាប់អញ្ចឹងវាមិនមែនថាអូខេខេគេធ្វើធំនឹងយើងខ្លាចតែពីព្រោះនៅក្នុងប្រទេសវៀតណាមនឹងដូចយាយសឹងសេរីក៏បានបញ្ជាក់ហ្នឹងគឺមានសិទ្ធស្មើគ្នាយើងមានសិទ្ធនិយាយមានសិទ្ធថាមានសិទ្ធនឹងទស្សនខ្ញុំទៅឲ្យគេផ្លាស់ប្ដូររឿងអនាម័យនឹងបានអរគុណ អូខេអរគុណណាស់យើងទាំងអស់គ្នាថ្ងៃនេះយើងបានជួបជុំគ្នាដោយសារតែស្ថានភាព COVID-19 ហ្នឹងយើងបានជួយបានខ្លះក៏មិនបានជួយខ្លះក៏សូមមេត្តាអធិស្ឋានផងឲ្យដូចយើងបានរៀបរាប់ខាងលើនោះថាមានការអីយើងកំដេកសង្ងំចាំតែស្លាប់ទាំងបង្កើតទេត្រូវតែមានការដូចយើងមានមាត់យើងត្រូវតែចេះនិយាយហើយមានដៃត្រូវចេះតែធ្វើការងារហើយក៏យើងត្រូវតែបញ្ចេញនៅគេហៅពាក្យខ្មែរថាបើយើងមិន មិនប្រាប់គេលំអស់កន្លែងណាយើងមិនដឹងផងដូច្នេះយើងត្រូវតែខំតស៊ូឡើងភ្ញាក់ឡើងដើម្បីកុំអោយតស៊ូរហូតដល់ស្លាប់ដេកនៅម្ដែងនៅកន្លែងនោះមិនកើតទេដូច្នេះនៅនីតិចុងក្រោយក៏សូមអរគុណដល់បងអូនទាំងទាំង4នាក់ហើយគុណចាស់បានចូលរួមនៅឱកាសនេះគឺជាការចែករំលែកមួយល្អណាស់សូមអរគុណច្រើនហើយសូមជូនពរគុណចាស់ហើយនិងបងអូនទាំង4នាក់បានរួចផុតអំពី COVID-19 របស់មុខក្បាលណាជាស្លាស់សោះមកទៅ នៅសូមមានឆន្ទៈជួយខ្មែរក្រមយើងបន្តទៀតចឹងសូមជូនពរអូនទាំងអស់បានដំណើរការជួយសង្គ្រោះប្រជាពលរដ្ឋខ្មែរក្រមនេះបានសម្រេចជោគជ័យដូចសេចក្តីប្រាថ្នាណាសូមអរគុណច្រើនសូមឲ្យមកគុំលាសូមចម្រើនពរលាអរគុណច្រើនណាបើបងប្អូនមិនទាន់បាន Subscribe នៅ Channel របស់យើងខ្ញុំគឺ KK CCTV សូមមេត្តាជួយចុចកណ្ដឹងហើយនឹងជួយ Like ជួយ Share នៅ วิดีโอนี้พอง สมอออกุน